9កើតខែមករាឆ្នាំឆ្លូវត្រីស័កពុទ្ធសករាជ2565ត្រូវនៅថ្ងៃទី13ខែធ្នូ ឆ្នាំ2021សូមស្វាគមន៍ប្រិយមិត្តទាំងអស់មកចូលក្នុងកម្មវិធីពិភាក្សាស្ដីអំពីទួនាទីមេដានិងបៃតា និងអាណាព្យាបាលដែលមានការចូលរួម ជាវាគ្មិននៅក្នុងការនេះគឺសូមស្វាគមន៍អ្នកស្រីអឹងភីនីដែលជាវាគ្មិនប្រចាំថ្ងៃថ្ងៃសុក្រថ្ងៃកាច័ន្ទដូច្នេះយើងបានដាក់នៅក្នុងប្រធានបទរបស់យើងកាលពីសប្តាហ៍មុនយើងបានជជែកគ្នាខ្លះហើយអំពីទូនាទីមេដាបៃតានិងអាណាព្យាបាលប៉ុន្តែដោយសារតែយើងឃ្លាតប្រហែលថាយើង ថ្ងៃស្ងាត់ថ្ងៃសុក្រក្លឹកហើយនឹងក៏បានវិភាសាអំពីសិទ្ធិមនុស្សហើយនឹងសិទ្ធិអន្តរជាតិណាសិទ្ធិមនុស្សទិវាអន្តរជាតិនឹងបានជជែកគ្នាអំពីសិទ្ធិមនុស្សនឹងច្រើនដែរហើយប៉ុន្តែថ្ងៃនេះយើងនៅតែមានការជក់ចិត្តជក់អារម្មណ៍ទៅក្នុងសិទ្ធិដដែល អញ្ចឹងយើងចង់នាំប្រិយមិត្តទាំងអស់មកជជែកគ្នា មកស្ដាប់អំពីកិច្ចពិភាក្សារវាងខ្ញុំកណ្ណាអាត្មាភាពអ្នកសម្របសម្រួលហើយជាមួយនៅអ្នកស្រីអឹងពីនី ដែល មានទូនាទីជាអ្នកពិភាក្សាឬក៏វាគ្មិនក្នុងន័យជួយមិនមែនជាអ្នកជំនាញអីទេគ្រាន់តែជាការចង់ចែកក្រំលែកនៅចំណេះដឹងឬក៏បទពិសោធន៍ផ្សេងៗដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋខ្មែរយើងនៅទីក្រុងស៊ីដនីនឹងបានយល់ខ្លះផង ហើយនឹងជាការចែករំលែកទូទៅទាំងអស់មិនថានៅទីក្រុងស៊ីដនីឬនៅទីណាទេគឺមានការផ្សព្វផ្សាយទៅដល់កម្ពុជាក្រោមទៅដល់ខាងស្រុកខ្មែរហើយនឹងទូទាំងពិភពលោកអាចមានឱកាសចូលរួមស្ដាប់ដើម្បីជាការទទួលបាននៅចំណេះដឹងហើយនឹងបានទទួលលោកនៅបទពិសោធន៍ផ្សេងផ្សេងអំពីអ្នកស្រីអឹងភីនីពីព្រោះអ្នកស្រីបានធ្វើកិច្ចការងារនៅសង្គមជាពិសេសគឺខាងកិច្ចការ គេហៅថាសន្តិសុខសង្គមផ្នែកខាងភ្នាក់ងារសុខសន្តិសុខសង្គមហ្នឹងគាត់បានជួបជាមួយនឹងប្រជាពលរដ្ឋហ្នឹងក៏ច្រើនហើយនឹងបទពិសោធន៍ក្នុងការជជែកគ្នាជាមួយនឹងបរទេសហ្នឹងក៏ច្រើនជាមួយនឹងសង្គមផ្សេងផ្សេងហ្នឹងក៏ច្រើនដែរដូច្នេះបទពិសោធន៍ហ្នឹងគឺកម្រហ្នឹងបានជួប ណាស់ដូច្នេះគាត់មានបទពិសោធន៍ច្រើន យើងនឹងហៅគាត់មកចូលចូលរួមនៅឱកាសនេះគឺបំណងសំខាន់គឺចែករំលែកនៅចំណេះដឹងនិងបទពិសោធន៍អញ្ចឹងណាឡើយខ្ញុំសូមជូនវេទិកាទៅនៅស្រីអង្គភិនីមេតាធ្វើសេចក្តីអត្ថាធិប្បាយអំពីប្រធានបទថ្ងៃនេះដោយតទៅសិបជែកបាទគណៈអរគុណដែលដេចគុណផ្ដល់ឱកាសឲ្យខ្ញុំគណៈបាន ចូលរួមក្នុងកម្មវិធីដ៏មានប្រយោជន៍ដល់សង្គមមនុស្សយើងទាំងអស់គ្នាដោយដេចគុណបានរៀបរាប់ រួចមកហើយគឺយើង ពិភាក្សានៅល្ងាចនេះគឺអំពីទូនាទីមេដាបេដា និងអាណាព្យាបាលមេដាបេដាហ្នឹងគឺថាអ្នកដែល ជាឪពុកនិងម្ដាយយើងនិយាយពាក្យសាមញ្ញហើយអាណាព្យាបាលហ្នឹងគឺ អ្នកទទួលខុសត្រូវមើលនៅពេលដែលកូននោះក្មេងនោះគ្នាវាគ្មានម៉ែឪ ដូច្នេះយើង អ្នកខ្លះអាចជាសាច់ញាតិម្ដាយមីងមិត្តភ័ក្តិបងប្អូនអីចឹងនៅក្នុងករណីណាមួយដែលឪពុកម្ដាយនឹងស្លាប់ទៅឬក៏មានធុរៈ ហេតុផលអីដែលថាมันអាចនៅមើលទទួលខុសត្រូវក្មេងនឹងបានដូច្នេះថាអ្នកអាណាព្យាបាលប៉ុន្តែទៅតាមផ្លូវច្បាប់ដែលគេទទួលដឹងឮគេហៅថា guardian ហើយអ្នកដែលទទួលខុសត្រូវនឹងគឺថាមាននីតិធំដូចគ្នាប៉ុន្តែគ្រាន់ថាបើមានដាបេដាជាអ្នកបង្កើតដូច្នេះអ្នកដែលមើលនឹងគេយើងពាក្យសាមញ្ញយើងថាពុកម្ដាយចិញ្ចឹមឬក៏ម្ដាយមីងអីចឹងទៅដូច្នេះមានតួនាទីការទទួលខុសត្រូវអត់ខុសគ្នាទេបើយើងនិយាយផ្លូវច្បាប់ ច្បាប់ជាងបណ្ណាសូមរៀបរាប់ទៅតាមផ្នែកផ្លូវច្បាប់និងផ្លូវលោកការរស់នៅធម្មតាផ្លូវច្បាប់នឹងគឺថាគេសំដៅឲ្យឪពុកម្ដាយនឹងមាន ការទទួលខុសត្រូវធំក្នុងការទី1គឺការថែទាំថែរក្សា ហើយថែរក្សានឹងយ៉ាងម៉េចព្រោះយើងបង្កើតមកដូច្នេះអ្នកណាក៏ដោយគឺគឺមើលថែទាំកូន ផ្គត់ផ្គង់បានន័យថាយើងត្រូវរកស្អីមួយ ដែលចាំបាច់សម្រាប់ជីវិតមនុស្សទៅតាមពេលវេលានឹងពីមួយពេលទៅមួយពេលដូចថាត្រូវដល់អាយុចូលរៀនយើងត្រូវទិញកៅអៅឯកសន្តានអីចឹងវាមិនត្រឹមប៉ុណ្ណឹងទេសភៅកណ្ដាស់ណាម្នាក់ម្នាក់ដឹងគ្រប់អស់ហើយពីរឿងនេះនេះនឹងប៉ុន្តែរឿងផ្លូវច្បាប់នឹងគឺ គឺគឺគឺចែងសខ្មៅអញ្ចឹងប៉ិនគ្រាន់ថារឿងធំដែលយើងមានបញ្ហានៅក្នុង សង្គមរាល់ថ្ងៃដែលខ្ញុំកណាបានជួបប្រទះគឺប្រពៃណីទំនៀមទម្លាប់ដែលយើងនៅខាងផ្នែកស្រុកយើងយើងតែងយល់ថាកណាយើងជាពុកម្ដាយធ្វើគុណលើលើកូនហើយត្រូវគុណត្រូវកូននឹងសងគុណមកពុកម្ដាយវិញត្រូវតបគុណពុកម្ដាយវិញណាអឺចំពោះផ្លូវច្បាប់ គេមិនបានយល់ពីរឿងថាធ្វើគុណធ្វើអីទេគឺថាជាភារៈអានឹងជាកតបកិច្ចតួនាទីកតបកិច្ចតួនាទីកតបកិច្ចហ្នឹងគឺតួនាទីរបស់បុកម្ដាយដែលយើងយកមកនិយាយពិភាក្សាពេលហ្នឹងហ្នឹងដូចថាចឹងបាននៅស្រុកយើង គឺថាយើង ពេលខ្លះមិនមានបានរៀបផែនការថាចង់បានកូនស្អីស្អីទេ បើបានគឺនៅរស់ជាមួយគ្នាជាការធម្មជាតិឪពុកម្ដាយរស់នៅមួយគ្នាទៅក៏បង្កើតជាគ្រួសារបានកូនមួយកូនពីរអីចឹងនៅស្រុកនេះ គឺថានៅភាកច្រើនដែលគេមានការលូតលាស់តាមផ្នែកវិទ្យាសាស្ត្រអីគេសើគិតក្នុងកូនមួយមួយនឹងត្រូវចាយប្រមាណនៅ ពេលដែលមានផ្ទៃពោះហើយមានកម្រងច្បាស់ណាត្រូវប្រុងប្រៀបព្រោះដូចថាគេគិតពីផ្នែកថវិកាអញ្ចឹងណា ដោយថាម្ដាយនឹងជាអ្នកត្រូវទៅធ្វើការដល់ពេលឈប់សម្រាកពេលមានផ្ទៃពោះគ្រប់ខែនឹងត្រូវឆ្លងទលេនឹងឈប់ប្រមាណខែអញ្ចឹងទៅហើយក្រសួងត្រូវអនុញ្ញាតឲ្យឈប់បានប្រមាណនឹងបើកន្លែងគេមានច្បាប់ទម្លាប់ត្រឹមត្រូវតែកន្លែងខ្លះដូចគ្នាធ្វើការងារអឺដូចថាឯកជននោះมันមានច្បាប់ ដូចថាច្បាប់ឥឡូវគេបខំសម្បើមណាស់នៅផ្នែកនយោជកឲ្យមើលខុសត្រូវអ្នកអ្នកធ្វើការនយោជកគេហ្នឹងក៏ប៉ុន្តែវាពេលខ្លះទៅគ្នាដេញគ្នាអត់ហ៊ានមាត់គេច្រើនធ្វើបាប ចឹងហើយមិនគេត្រូវបង្កើតច្បាប់ច្បាប់នឹងស្អីដើម្បីជួយការពារអ្នកដែលគ្នាទុនខ្សោយណាហើយឲ្យធ្វើអ្វីឲ្យបានដូចគ្នាខ្ញុំកណាគ្រាន់ចង់បញ្ជាក់ថាដែលយើងនិយាយពីសិទ្ធិព្រោះយើងនិយាយពីថ្ងៃសុខកន្លងមកហើយពីសិទ្ធិមនុស្សដែលជាទិវាអន្តរជាតិហើយយើងសួរថាស្អីទៅសិទ្ធិហ្នឹងសិទ្ធិហ្នឹងគឺជាអំពីអ្វីដែលយើងរស់នៅក្នុងសង្គមហើយមានការគោរពរវាងគ្នានឹងគ្នាទៅវិញទៅមកគឺថា តាំងពីរឿងតិចតួចឡើង បើយើងជេរគេគេក៏យើងយើងខឹងហើយយើងនឹកថាយើងម៉ែឪដូច្នេះយើងចាស់ជាងជេរវាណាណាយើងយល់ថាយើងមានសិទ្ធិណាតែគេក្មេងគេថាទេ គេមានសិទ្ធិជឿចាប់គេជាមនុស្សដែរមិត្តថានេះយើងមកជ្រះឆ្អេះនៅមុខគេឲ្យគ្នាខ្មាស់គេអីចឹងចឹងអត់ថាឲ្យយើងរៀនគោរពគ្នាទៅវិញទៅមកហ្នឹងព្រោះសិទ្ធហ្នឹងយើងត្រូវសង្កត់ដឹងថា គេក៏មានយើងក៏មាន ណាហើយមិនត្រូវមានការរំលោភគ្នាទៅវិញទៅមកទេហើយបើយើងគ្មាននៅការរៀបចំអញ្ចឹងទេមនុស្សមិនមានការគោរពគ្នាហើយជិះជាន់គ្នាទៅវិញទៅមកហ្នឹងគឺថាសង្គមហ្នឹងវាចលាចលរស់មិនបានសុខស្រួលទេមិនសូវមានសេចក្តីសុខកណាហើយរឿងធំបំផុតហ្នឹងគឺថាកណារៀបរាប់ទៅដូចពីរៈការឧបត្ថម្ភអីហ្នឹងបើយើងនិយាយថាចាំបាច់និយាយទៅអីទេដឹងឯណាមិនដឹងធ្វើម៉ែធ្វើឪហ៎តែ កន្លែងខ្លះយើងដឹងកន្លែងខ្លះយើងមិនបានចាប់ភ្លឹកថាអូបើវាយវាហួសកំណត់ដេញតាមយើងខឹងហ្នឹងយើងខុសច្បាប់រដ្ឋគេពីព្រោះអីយើងថាយើងមានសិទ្ធិជាពុកម្ដាយបដៅវាវាគ្រឹងណាស់និយាយស្ដាប់អីចឹងដូច្នេះគេចែងមកច្បាស់លាស់ថានៅប្រទេសអូស្ត្រាលីហ្នឹងគេមានច្បាប់គេយើងជាពិសេសនិយាយសម្ដៅទៅរដ្ឋដែលយើងរស់នៅគឺរដ្ឋ New South Wales ហ្នឹងគឺថាគេអ មិនអនុញ្ញាតឲ្យឪពុកម្ដាយឬក៏អាណាព្យាបាលអ្នកណាដែលមានសិទ្ធិគ្រប់គ្រងលើក្មេងពីព្រោះគេនិយាយពីអាយុហ្នឹងគឺថាចាប់ពីកើតតូចក្រូចឆ្មារហូតដល់16ឆ្នាំហ្នឹងគឺថានៅក្រោមសិទ្ធិរបស់មាតាបិតានៅក្រោមការផ្គត់ផ្គង់សពបែបយ៉ាងអញ្ចឹងណាចាតែបើផុតពី16ហើយរវាងការរស់នៅនឹងវាអត់ចោះសម្រង គ្នាក្មេងនឹងថែទ្រាំបានទេគាត់ជិះជាន់សកត់ស្កិនខ្លាំងពេក ច្បាប់នៅស្រុកនេះកូននឹងអាចដើរចេញបាន ពេលដែលខ្លួនឯងគ្រប់អាយុ16បានហ្នឹងគឺថាយើងអត់អាចទៅខាត់ខាំងថាឥឡូវគេលែងចង់នៅជាមួយយើងហើយអីអញ្ចឹងណាគឺថាគេអាចទៅសុំលុយរត់ដើម្បីចិញ្ចឹមខ្លួនគេមើលថែទាំខ្លួនគេដូចថាព្រោះម៉ែឪខ្លះរឿងប្លែកប្លែកច្រើនដែលអ្នកខ្លះក៏មិនបានដឹងថាម៉ែអើយគេធ្វើអាក្រក់ដល់ម្លឹង មនុស្សកើតមកវាមានចិត្តបីសាច់វាមានចិត្តទេវតាវាអត់ដូចគ្នាទេហើយរឿងដែលប្លែកច្រើនហ្នឹងបើគេមិនបង្កើតច្បាប់នេះមនុស្សខ្លះព្រោះពួកអីសំខាន់ទៅអ្នក ដែលប្រើគ្រឿងញៀនគ្រឿងស្រវឹងហើយវាមិនបានគិតគូរឲ្យបានត្រឹមត្រូវទេពេលហ្នឹងការគិតគូរហ្នឹងវាត្រូវនៅក្រោមអត្តពលនៃគ្រឿងញៀនហ្នឹងដូចជាសូរ៉ាដូចជាលបែងដូចជា ឆ្នាំញៀនអីចឹងទៅម្ល៉េះហើយអាខួរក្បាលហ្នឹងអត់បាននឹកឃើញពីអាការទទួលខុសត្រូវរបស់ខ្លួនឯងទេពេលខ្លះទៅក៏មកមិនទាន់ហក់រត់ទៅទទួលកូនអានោះវាខុសគ្នា ពីម៉ែឪខ្លះដូចគ្នាធ្វើការយ៉ាប់មកមិនទាន់អានឹងគេអត់យកទោសអីកើតទេពីព្រោះអីគ្នាវាមានធរៈបើយើងកុំធ្វើអញ្ចឹងដដែលដដែលតែបើសិនជាអបមាថាអូអាឡៃជក់ដៃទៅលេងលបែងឧទាហរណ៍ហើយវាចាញ់ទៅឬក៏ជក់ពេលទៅវាភ្លេចគិតម៉ោងទទួលក្មេងបើក្មេង10 ពី10អីវាអាចរៀងធំតិចមិនសូវភ័យអាក្មេង5 6ឆ្នាំវាវាភ័យពូម៉ែឪអត់តន់កាលណាគេដឹង តាពីបេដងហ្នឹងអានឹងមានបញ្ហាហើយពុកម្ដាយហ្នឹងគឺថាគេហៅទៅសួរអីអញ្ចឹងណាបាទអានឹងសិទ្ធិមួយទៀតហើយសិទ្ធិដែលយើងម៉ែឪហើយយើងនិយាយតែពីព្រោះអីខ្ញុំរវល់ប្រវាក់ចិត្តដូច្នេះខ្ញុំក៏វាធ្វើឲ្យខ្ញុំហត់ប៉ុន្តែយើងជាអ្នកបង្កើតកូននឹងមក ដូច្នេះយើងត្រូវតែអាហ្នឹងហើយជាការទទួលខុសត្រូវរបស់យើងពួកកូននឹងជាកូនរបស់យើងមិនមែនកូនរបស់អ្នកណាទេហើយប៉ុន្តែគ្រាន់ថាបញ្ហាពិបាកហ្នឹងគឺក៏ដោយសារខ្លួនយើង ផ្សំដែរព្រោះយើងមិនបានប្រុងប្រយ័ត្នព្រឹកព្រៀបតាំងពីតូចរហូតបដោយដល់ពេលវាធំទៅដល់ចង់បដៅចង់អីវាឡើងចង់ស្ដាប់ហើយក្មេងជាពិសេសតាអាយុលើសពីមកដណ្ដប់ពីដណ្ដប់ហ្នឹងវាចាញ់អាចរិត អេងក្អាងវាចេះឆ្លើយតវាចេះជេរប្រមាថហើយគណៈតែយើងនិយាយស្រួលស្រួលព្រោះវាឆេវឆាវយើងមុននឹងដល់អាយុប៉ុណ្ណឹងម្នាក់ម្នាក់ សុទ្ធតែធ្លាប់អាយុដូចគ្នាពីក្មេងយើងថាឈាមរាវអីដូច្នេះការគិតគូរការនិយាយស្អីក៏ដោយយើងត្រូវរំលឹកពីពិសោធន៍ខ្លួនយើងហ្នឹងតើអង្ការនោះយើងរបៀបមិនដែរព្រោះយើងមិនមែនផ្លែតឡើងយើងអាយុ30 40 50ណាអត់ទេដូច្នេះពីពេល10ឆ្នាំ5ទៅ10ឆ្នាំ20ឆ្នាំនឹងតើយើងវាឆេវឆាវយ៉ាងម៉េចព្រោះហេតុអីការរីកលូតលាស់នៅក្នុងរាងកាយហ្នឹងអា វាផ្ដល់នៅសរីរាង្គធាតុរបស់មនុស្សនឹងចាប់ផ្ដើមឲ្យរីកចម្រើនហើយអាការរីកចម្រើនហ្នឹងហើយដែលវាផ្លាស់ប្ដូរចិត្តមនុស្សនោះចេះស្រឡាញ់វាចេះស្អប់វាចេះខឹងអ្នកណាក៏ចេះដែរប៉ុន្តែចេះទៅតាមកាលៈទេសៈពេលវេលា ពងការពី4 5ឆ្នាំអូយដូចសពុតក្នុងភ្នត់កូនខ្ញុំល្អណាស់អញ្ចឹងទៅឧទាហរណ៍ហើយដល់ពេលនេះ អឺពោះជួនកាលក្មេងខ្លះវាមានចរិតពីរនៅមុខឪពុកម្ដាយអញ្ចឹងវាធ្វើជាការត្រឹមត្រូវអត់ដែរដូច្នេះយើងឪពុកម្ដាយនឹងយើងត្រូវវៃវៀងមែនតែនត្រូវសម្គាល់ឃើញឲ្យច្បាស់កុំឲ្យស្រាប់តែខ្ញុំមិនដែលនឹងកូនខ្ញុំដល់អញ្ចឹងវាមិនដែលកាចវាយគេវាយឯងអីអញ្ចឹងយើងមើលពពោះពេលខ្លះទៅ នៅផ្ទះវាផ្សេងដល់ពេលវាទៅសាលាផ្សេង ប៉ុន្តែ អារឿងចឹងចឹងហ្នឹងវាស្អីក៏ដោយវាសំដៅទៅលើការឥទ្ធិពលនៃការរស់នៅក្នុងសង្គមរស់នៅ របស់ក្មេងនោះហើយឧទាហរណ៍ដូចថាបើម៉ែឪនឹងដឹងតែពីស្រេចជាបចោខឹងមួម៉ៅផ្លែតឡើងលើគប់ទាត់ធាក់អីគ្នាក្មេងនោះវាឃើញអញ្ចឹងវាធ្វើអញ្ចឹងដែរព្រោះយើងបាននិយាយពីលើកមុនមករយៈហើយពីរឿងថា ដូចយើងបង្ហាត់យើងអត់ថាខ្ញុំមានដែរប្រហាត់ឲ្យវាធ្វើណាប៉ុន្តែមិនក៏វាធ្វើព្រោះវាឃើញអាការហាត់រៀនហ្នឹងគឺអត់បានដឹងខ្លួនព្រោះអ្នកខ្លះជួនកាលខ្ញុំឃើញ ផ្នែកកណាឃើញដែលដល់ចេះជេហីកូនឯងឆ្លាតណាស់លើចេះជេសបាយណាហើយយើងត្រូវចេះភ្ញាក់ខ្លួនថាណាកូនកុំនិយាយអញ្ចឹងមិនព្រោះទេអាហ្នឹងគេមិនឲ្យនិយាយឥឡូវម៉ែនិយាយជ្រុលមាត់ហើយកុំថាតាហ្នឹងអត់ល្អទេណាកូនណាយើងត្រូវតែប្រហាត់ មានឱកាសហើយយើងកុំខ្លាចពីការកែប្រែព្រោះការកែប្រែអស់ហ្នឹងហើយដែលជួយយើង តាំងពីតូចបន្តិចទៅហើយយើងឲ្យមានការប្រុងប្រយ័ត្នពីព្រោះបើយើងអត់ចង់ឲ្យកូនយើងជេរយើងកុំជេរបើមិនចង់ឲ្យកូនយើងជក់បរិយយើងកុំជក់ពីព្រោះអីយើងហាមគេមិនកើតបើយើងធ្វើដូច្នេះវាថាឲ្យចុះទៅប្អែងធ្វើមិនក៏ខ្ញុំធ្វើមិនបានអានឹងហើយសិទ្ធិសិទ្ធិរៀងខ្លួនហើយដែលគេបញ្ជាក់គេថាអីឯងជក់រឿងអីខ្ញុំជក់មិនបានអញ្ចឹងមិនថាគេថាបើយើងចង់ ឲ្យគំរូល្អយើងត្រូវតែធ្វើល្អហើយអារឿងហ្នឹងវាមាន ការស្មុគស្មាញច្រើនណាស់មិនមែនថាមួយផ្លែតយើងធ្វើបានទេប៉ុន្តែភាកច្រើន គឺយើងត្រូវចេះកណាសុំទុំផ្លែតទៅបើកភ្លើងលងិតបាទហ្នឹងហើយហើយទូនាទីរបស់មេត្តាបេតាហ្នឹងគឺថាมันជាការងាយទេវាមិញហ្នឹងអឺ នឹងដែលគុណរឿងរឿងងាយរឿងតឹងហ្នឹងប៉ុន្តែយើងត្រូវគិតថាអានឹងហើយជាកតបកិច្ចរបស់យើងជាភារៈជាតួនាទីដូច្នេះយើងយកវាទៅបោះបង់ចោលណាណាបើយើងស្រឡាញ់សង្ងំពេលកើតមកហើយដូច្នេះនៅពេលដែលវាខូច តាំងយើងច្រើនច្អល់គ្នាទៅវិញមកប្តីប្រពន្ធកូនតប៉ែឯងហ្នឹងកូនយាយប៉ែឯងហ្នឹងហើយបើយើងមានតែម្នាក់មិនបកើតមនុស្សនឹងបានមកម្ល៉េះហើយយើងត្រូវរួមដៃគ្នា ហើយកុំឲ្យប្រអាប់គ្នារឿងដែលសំខាន់មួយទៀតវាថាបើក្មេងវាកាចណាយើងនិយាយថាតាំងពីតូចយើងនិយាយត្រួសត្រាសពេលដែលក្មេងវាកាចយើងត្រូវចេះឲ្យមានដូចថាការព្រៀនបដៅថាកូនណាកុំធ្វើអញ្ចឹងណាតាធ្វើអញ្ចឹងលើកក្រោយមក បាទយើងរកវិន័យអីតិចតួចចាប់ផ្ដើមទៅដូចថាកុំឲ្យធូរពេកតែក៏កុំឲ្យតឹងពេកយើងរកអីឲ្យនៅកដាលចឹងទៅហើយកន្លែងណាបើវាធ្វើខុសយើងប្រាប់ថាកុំធ្វើឧទាហរណ៍ថាយើងហាមមិនឲ្យវាឡើងតែវានៅតែឡើងដល់ឡើងទៅវាដួលណាដល់ដួលដួលទៅយើងប្រាប់គ្នាមិនបានហាមថាមិនឲ្យឡើងពពួកអីខ្លាចវាដួលឥឡូវដួលហ្នឹងវាឈឺដែរ ហើយយើងបញ្យល់វាអញ្ចឹងលើក្រោយវារៀងហើយពួកកន្លែងហ្នឹងវាថាអូកន្លែងហ្នឹងដូចចេះវាអត់ហ៊ានទៅណាយើងចំណាំមានក្មេងខ្លះប៉ុន្តែយើងកុំប្រឡាចកុំបយុយវាឲ្យខ្លាចណាយើងត្រូវប្រាប់ហេតុផលវាដូចមកទេសអញ្ចឹងខ្ញុំកណាឃើញភ្នែកណាអាកូនមួយហ្នឹងប៉ិនពួកសះគេទេវាឃើញផ្លែក្រហមក្រហមវាវាថាអាហ្នឹងចង់ណាបែបផ្លែហ្នឹងផ្អែមល្អណាហាមមកវាមិនព្រមវាងក់ទាយកតបានម៉ែវាឲ្យ ម៉ែវាឲ្យទៅដល់ខំទៅលីស្រេចយ៉ៃចឹងទៅបានប្រាប់ថាអញប្រាប់តើអញប្រាប់ហែងថាហ្នឹងវាហិលអាហ្នឹងម្ទេសឈ្មោះផ្លែហ្នឹងវាម្ទេសវាវាផឹកវាស៊ីទៅវាហិលវាមិនមែនដូចផ្លែទៀតទេលោកក្រោយអាហ្នឹងគាត់តែឃើញផ្លែម្ទេសវារត់ចេញវាខ្លាចវារៀងអញ្ចឹងមិនថាយើងត្រូវពយល់វា ហើយកុំខ្លាចនឹងពយល់មើលអ្នកខ្លះអូយមិនហ៊ាននិយាយទេខ្លាចកូនខឹង ពេលខ្លះយើងឲ្យវាខឹងប៉ុន្តែបើយើងនិយាយស្រួលយើងកុំឲ្យនិយាយនៅមុខគេណាឲ្យវាខ្មាស់គេហើយយើងកុំអាងអីគ្នាអញប្រាប់អញហាមថាកុំឲ្យធ្វើឲ្យនៅមុខវាខ្មាស់ដូច្នេះវាអត់មាត់ទេអញ្ចឹងពេលវាចាំឱកាសលើកក្រោយវាផ្កើនយើងធ្វើទៀតឌឺឌឺវាឌឺដៃគុណគាត់ថាអារឿងអញ្ចឹងអញ្ចឹងយើងក៏ដឹងគ្រប់ហើយប៉ុន្តែវាយើងត្រូវការចិត្តអំណត់ រឿងធំមែនតើនឹងគឺការព្យាយាមនិងអំណត់មានតែពីរនឹងដូចដឹកគុណតែង តែដាស់តឿនក្រើនរំលឹកបដៅនឹងការរស់នៅសពថ្ងៃនឹងគឺយើងប្រើទៅតាមវិធីអស់នឹងឯងហើយរឿងដែល ពិបាកគឺនៅស្រុកដែលគេសេរី មានការផ្សព្វផ្សាយច្រើនទាំងផ្នែកលេងលបែងទាំងផ្នែកមិត្តភ័ក្តិយើងមិនដឹងអ្នកណាជាអ្នកណា ម្ល៉េះហើយយើងត្រូវចាំឲ្យច្បាស់ថាដែលយើងឲ្យកូនយើងទៅផ្ទះគេ យើងស្គាល់ផ្ទះនោះទេយើងមើលទៅតើសមាជិកគ្រួសារហ្នឹងគេរបៀបម៉េចយើងរៀនសង្កេតហើយយើងកុំចេះតែទុកចិត្តគេពីរស់នៅស្រុក នេះវាមានមនុស្សរំលោភក្មេងរឿងរំលោភក្មេងហ្នឹងវាមិនថាតែស្រីប្រុសទេព្រោះអ្នកខ្លះរហូតយល់ថាអូយកូនខ្ញុំកូនប្រុសទេគ្មានណាធ្វើអីកើតទេ មិនមែនទេរឿងរំលោភក្មេងហ្នឹងគឺថាវាធ្វើបាបប្រុសក៏វាធ្វើបាបបានដែរម្ល៉េះហើយត្រូវយល់ឲ្យច្បាស់រឿងហ្នឹងហើយ អានឹងខ្ញុំកណានិយាយអស់ពីព្រោះអ្នកខ្លះយល់ច្រឡំថាអូកូនប្រុសការរួមភេទបានតែជាមួយស្រីអញប្រុសទេសម័យឥឡូវនេះគេយកយល់ប្រុសប្រុសស្រឡាញ់គ្នាតាមទ្វារធំហើយយើងទៅថាហីមិនក៏មានរឿងអីអញ្ចឹងឡើងថាហីមិនត្រូវយកមកនិយាយបើយើងមិនព្រមដឹង យើងមិនព្រមយល់ហើយយើងនៅតែប្រកាន់ជំនះថាជំនឿយើងទៅលើស្អីមួយដូចនេះអានឹងយើងថយក្រោយយើងតាមគេអត់ទាន់លហើយគេធ្វើបាបយើងព្រោះមនុស្សខ្លះហ្នឹងណាកាលណា គេឃើញយើងខ្វះខាតណាគេឆ្លៀត ឆក់ឱកាសហ្នឹងដើម្បីលួចកេងប្រវ័ញ្ចលើគំនិតរបស់យើងហើយឧទាហរណ៍មួយថាក្មេងអូឧទាហរណ៍ច្រើនណាស់យកមិនអស់ទេប៉ុន្តែរឿងមួយដែលថា អ្នកខ្លះចេះនាំកូនទៅលេង នៅសួនសបាយហើយឡៃជក់និយាយគ្នាជុំគ្នាហើយសិតតែមនុស្សល្អទេបដោយឲ្យកូនទៅអើទៅហើយជឿនោមនាំគ្នាទៅកូនពីអ្នកក្មេងទូចទូច7 8ឆ្នាំណាដល់តែពេលទៅយើងណាអង្គុយប្រហែលចង់50ម៉ែត្រណាវាឆ្ងាយដែរណា ម្ល៉េះយើងអត់លឺទេឆ្ងាយប្រវែង50ម៉ែត្រឡើយជក់ពុកប្រាក់គ្នាអាពួកខូចហ្នឹងវានៅកវៀនបន្លំខ្លួននៅក្បែរប្រគុណហ្នឹងពេលអាកូនហ្នឹងចូលទៅវាមលោបធ្វើបាបផ្លូវភេទហ្នឹងទៅមួយវាច្រានក្បាលចមុចចូលទៅក្នុងប្រគុណហ្នឹងឯងហើយចេះតែឆ្ងល់ចាំបាត់កូនយូរទៅយូរទៅដល់ទៅមើលកូនហ្នឹងនៅក្នុងហ្នឹងងាប់បាត់ហើយថាវាមានរឿងចឹងចឹងមិនមែននិយាយនាំឲ្យខ្លាចទេនាំឲ្យចាប់អារម្មណ៍ថាមនុស្ស ដែលយើងមិនដឹងមិនស្គាល់ហ្នឹងគឺថាឲ្យទៅយើងមានការប្រុងប្រយ័ត្នយ៉ាងកណាហើយរឿងក្មេងតូចហ្នឹងគ្នាវាគេហៅថាជាពួកដែលថាគ្នាមិនអាចការពារខ្លួនបានណាទី1អាយុទី1កម្លាំងហើយនឹងការវ័យឆ្លាតដូច្នេះគ្នាទៅពឹងលើយើងជាមេដាបេដាណាតួនាទីមេដាបេដាដែលយើងត្រូវការពីថែរក្សាវានោះគឺចឹងមិនមែនថាអូឡាជក់ជវល់ខ្លាំងណាស់ហើយដូច្នេះទៅ អឺហែងចូលពីព្រោះនៅស្រុកនេះគេខ្លាចណាស់ហើយយើងធ្លាប់លឺហើយនៅក្នុងទូទួក្នុងព័ត៌មានអីគេនិយាយណាក្មេងមួយណាគេមលូបហើយ អ្នករងគ្រោះហ្នឹងតែគេមលូបហើយហ្នឹងគឺថាវាដូចខូចអនាគតអញ្ចឹងតម្រាំមកជាជាជាមនុស្សកណាស្មានរបួសផ្លូវចិត្តផ្លូវកាយហ្នឹងវាទៅទាំងព្រម គ្នាអាផ្លូវកាយជាសះបានណាអាផ្លូវចិត្តហ្នឹងវាអត់សះទេឡើងខូចមនុស្សអស់ទៅណាហើយយើងនឹងចិត្តទៅនៅមើលថែទៅតែវាចាស់ទៅទៀតពោះមិនដឹងប្រឡែងចោលទៅណាគ្នាឡើងភ្លីភ្លើអស់ទៅ ហើយអារឿងហ្នឹងហើយដែលគេឲ្យយើងរៀនការពារយើងត្រូវដឹងពីព្រោះអីការសុបាយមករស់នៅសង្គមដែលមានវប្បធម៌ច្រើនវាចាស់ការល្អប៉ុន្តែយើងត្រូវយល់ឲ្យច្រើនដែរដើម្បីយើងរស់នៅឲ្យតាមតន់គ្នា ហើយបើយើងឥឡូវយល់ថាអូមែនទេពួកខាងខ្ញុំគេចូលចិត្តធ្វើអញ្ចេះគេទាំងអីហេមែនទេដល់យើងទៅជួបខាងសាសនាផ្សេងផ្សេងទៀតគេធ្វើអីផ្សេងទៅម្ល៉េះហើយទី1យើងត្រូវដឹងថាសួរកូនបើវាទៅតើវាទៅផ្ទះអ្នកណាគាត់នឹងនៅកន្លែងណា អាហ្នឹងគេអាស័យដ្ឋានហ្នឹងយើងត្រូវដឹងណាព្រោះពេលខ្លះម៉ែឪខ្លះមកបាត់កូនប្រហែលថ្ងៃអញ្ចឹងទៅមកសួរថាឥឡូវកូនហ្នឹងទៅផ្ទះអ្នកណាមិនដឹងទេនៅផ្លូវនោះបើខ្ញុំនាំទៅបានហើយគេមានពេលណានឹងនាំទៅបើយើងចង់ធ្វើការរាយការអីយើងត្រូវដឹងថាអូវាទៅអ្នកផ្លូវកខអញ្ចឹងផ្ទះអ្នក ចរឆអញ្ចឹងទៅនៅសង្កាត់នេះអីអញ្ចឹងទៅអាហ្នឹងគេអាចជួយគេអាចតាមមើលអីបានពីព្រោះអារឿងផ្នែកបញ្ហាទំនើបឥឡូវហ្នឹងកុំតែស្អីបន្តិចគេដាក់កោះបញ្ចូលទៅគេអាចដឹងណាបាទរឿងដែលថាកណាពេលខ្លះនិយាយហ្នឹងចិត្តតែខ្លាចក្រែងលោយើងនិយាយទៅវានាំឲ្យគេខ្លាចប៉ុន្តែ យើងមិនត្រូវខ្លាចទេយើងត្រូវដឹងពីរឿងហេតុផលដែលមិនបានយើងយកមកនិយាយបញ្យលដើម្បីឲ្យយើង មានការប្រុងប្រយ័ត្នហ្នឹងជួនមនុស្សខ្លះ យើងឲ្យតម្លៃថាអូអាវអាវខោខោសិតតែមនុស្សអាក្រក់ប៉ុន្តែជួនកាលមនុស្សអស់ហ្នឹងគេល្អទៅវិញពាក់បានណាមនុស្សហ្នឹងមានចិត្តមេត្តាធម៌ពួកគ្នាធ្លាប់ពិបាកធ្លាប់វេទនាគេធ្វើបាបមើងងាយដូច្នេះដូចជាយល់គ្នាតែអាមនុស្សខ្លះដៃស្អាត បាតល្អលៀកពាក់ហឺហាមើលទៅដូចចេះដឹងហ្នឹងពាក់ក្រវ៉ាត់ធូបអ៊ុលណាគេជាចាប់មលោបក្មេងព្រោះវាមានជំងឺក្នុងខួរក្បាលវាវាស្រឡាញ់តែក្មេងវាអត់ស្រឡាញ់មនុស្សធំ នឹងសុបាយវាសម្រើបវារំភើបតែជាមួយកូនក្មេងហ្នឹងអានឹងមានរឿងចឹងហើយអ្នកណានិយាយប្រាប់ទៅហីមានរឿងឈួតចឹងផងមិនមែនរឿងឈួតទេរឿងហ្នឹងរឿងពិតព្រោះសងៃហ្នឹងគ្រាន់តែគេចាប់អត់តិចទេណាហាសង្គមមនុស្សហ្នឹងគឺថាវាជារឿងមួយដែលធំធេងណាយើងនិយាយមិនអស់ហើយប៉ុន្តែគ្រាន់ថា យើងត្រូវមានឱកាស យើងយកមកគិតយកមកនិយាយគ្នា យើងកុំចោលពេលវេលាយើងណាពួកដើម្បីការអប់រំកូនចៅយើងចេះនិយាយសួរគ្នានេះឥឡូវបើវាផ្លែតឡើងចូលកន្ទប់បាត់ទ្វារណាវាអត់និយាយមួយយើងចាតែកូនណាសុខសប្បាយអាថ្ងៃហ្នឹងស្រួលខ្លួនទេមិនអីទេអីមកពីរៀនទេមុខដូច ណេញណែតក់ម៉ក់ខ្លាំងម៉េះមានរឿងអីនៅសាលាយើងសួរគ្នាអញ្ចឹងទៅណាឲ្យមានពាក្យម៉ាត់មកកអញ្ចឹងទៅជួនកាលហ្នឹងដល់វាអត់ដែលធ្លាប់សួរដល់មានការអីវាសង្ងំទៅនៅក្នុងផ្ទះមកដល់ចូលក្នុងកុំព្យូទ័រវាឬក៏ហ្វូនវានឹងនិយាយគ្នាទៅជាមួយពួកម៉ាក់ស្រាប់តែប្រហែលនាទីមកយើងហែងមិនដែរជួយធ្វើបាយអីអញសោះហើយមិនជួយកាត់ស្មៅអីជេបចោអីអញ្ចឹងទៅ អាការដោះស្រាយហ្នឹងវាអត់បានចម្រើនទេតែបើយើងនិយាយឲ្យស្រួលទៅថាឥឡូវ កូនឯងមកអញ្ចឹងទៅឥឡូវហត់បាត់ហត់ប្រហែលកន្លះម៉ោងទៀតញ៉ាំបាយអីហើយមកជួយកាត់ស្មៅប៉ាបន្តិចបានទេនឹងយើងនិយាយស្រួលតាមនឹងបើយើងនិយាយស្រួលទៅលទ្ធផលយើងបានច្រើនជាងណាបាទយើងនៅទន្ទឹងចាំហើយឲ្យវាដឹងខ្លួនថាវាមកជួយក្មេងវាមិនមែនចិត្តឯណាដូចយើងចាស់ឯណាចេះមានចិត្តក្មេងខ្លះក៏មានចិត្តក្មេងខ្លះក៏អត់មានចិត្ត ហើយដូច្នេះយើងកុំឲ្យប្រៀបធៀបអារឿងធំរបស់យើងសប្ងាយហ្នឹងគឺរឿងប្រៀបធៀបណោមើលកូនគេឲ្យតែនិយាយទៅតែមួយម៉ាត់គេងើបហើយដូចសពុតណាហែងនេះมันកើតទេដល់ពេលអញ្ចឹងវាខឹងណាវាថាអញ្ចឹងកូននឹងយកកូននឹងធ្វើកូននៅអញ្ចឹងណាវាថាឲ្យហេតុអីទៅយើងខឹងណាព្រោះវាវាមួយម៉ាត់ទៅមួយម៉ាត់មកអញ្ចឹងបានថាយើងជៀសវាងអាពាក្យណាដែលនិយាយឲ្យមានការជួចចត់ដាក់គ្នាព្រោះយើងត្រូវចាំថាកណៈយើងធ្វើឲ្យគេខឹងអាលទ្ធផលដេញបានត្រឡប់មកវិញ អត់មានតិចឯងខឹងដូចគ្នាដូច្នេះគេក៏ធ្វើឲ្យយើងខឹងដែរម្ល៉េះហើយយើងកុំរកមធ្យោបាយណាដើម្បី ដាក់ដើម្បីឲ្យកើតរឿងខឹងហើយបើយើងជាអ្នកចេះស្គាល់បុណ្យបាបសិលធម៌ផងម្ល៉េះហើយយើងត្រូវរកវិធីតិច ហើយក្មេងខ្លះហ្នឹងគឺថាវាតបប្រមល់ណាស់នៅពេលដែលម៉ែឪគ្រាខ្វះខាតដល់អញ្ចឹងទៅសុំអានេះអានេះក៏អត់បានអានោះក៏មិនឲ្យជិះតាំងតែង បានស្អីទិញឲ្យវារបស់សើថ្លៃថ្លៃដល់អញ្ចឹងទៅវាទៅខ្សែគប់មិត្តភ័ក្ដិណាដែលវាទៅរកស៊ីធ្វើអីអាខ្លះជួនកាលមិនមែនខ្វះទេម៉ែអើមានច្រើនប៉ុន្តែវាសុបាយនឹងទៅធ្វើជាមួយគេអញ្ចឹងវាដូចថាឲ្យវារំភើបទៅទៅលួចឡានគេមើលអញធ្វើអីថ្ងៃហ្នឹង ចុះក្មេងវាពីលចឹងឯងអាយុប៉ុណ្ណឹងមិនដឹងធ្វើអីចេះអបសុកចឹងហើយបានដូចថាខាងតម្រួតអីគេចេះថាយើងត្រូវដឹងណាថាកូនយើងមកដល់ផ្ទះអាយុកូនយើងខ្ទង់ថា6 7ឆ្នាំរឿងអីបានយើងបដ ாய் ម៉ោង6 7យប់ឲ្យនៅដើរលេងផ្ទះគេឯងវាត្រូវទៅរៀនណាហើយយើងត្រូវដឹងថាកូនយើងមកដល់ផ្ទះនៅ ធម្មតាសាលារៀនម៉ោង3ចេញណាឥឡូវយើងឲ្យថាម៉ោង4ចោះតម្រាំតដើមកដល់ផ្ទះស្អីស្អីចឹងទៅណាគ្នាឡែកជួយទិញតកកផឹកអីឧទាហរណ៍តែម៉ោង4ហើយម៉ោង5មកអត់តន់ឃើញកូនយើងត្រូវចាប់ផ្ដើមលវិសសួររឿងហៅហើយហើយយើងត្រូវសង្កល់មើលកូនយើងមានពួកម៉ាក់4 5នាក់អាណាមួយអាគោអាកបីអាក្អែកអាមួនអីចឹងទៅណាឲ្យដឹងបើវាមិនឃើញតែលហ្វូនសួរអាគោហើយមានឃើញកូនអញដែរថ្ងៃហ្នឹងមិនក៏អត់ឃើញវាមកផ្ទះ ហេអត់ឃើញទេទៅសួរមួយទៀតទៅសួរពីរ3នាក់អញ្ចឹងទៅណាចូលដល់3នាក់ហើយនៅតែអត់ឃើញយើងត្រូវចាប់ផ្ដើមមានការនេះហើយយើងសង្ស័យដូច្នេះយើងមិនត្រូវបដ ாய் អូវាមិនស្អីទេតែបន្តិចទៅវាមកវិញហើយតែយើងຕົកឲ្យជ្រុលណាជួនកាលគ្នាទៅមានគ្រោះថ្នាក់អីនៅណាក៏យើងអត់ដឹងហើយយើងម៉ែឪយើងកុំបង្ហាញជួនកាលដូចថាវាអន់ចិត្ត គ្នានិយាយទៅវាមានទំនាស់អីពីមុនអញ្ចឹងទៅអេអត់ចង់មកផ្ទះហេថ្ងៃហ្នឹងគេបបួលទៅដើរលេងគេទៅណាដល់ដើរលេងទៅអានោះវាថាមើលឯងទៅមួយអញទៅអានោះវាទៅលួចឡានគេដល់ចូលអង្គុយក្នុងឡានជាមួយគេហ្នឹងវាមិនមែនអ្នកលួចណាវាគ្រាន់តែទៅជាមួយគេដល់គេចាប់ដោយទៅទាំងអស់គ្នាហ្នឹងទៅ ហើយទៅគេតាក់តងរហៅម៉ែឪនឹងទៅលួចទៅដល់លឹមជេកូននឹងកដាលវាលនឹងនឹងអានោះវាកាន់តែខឹងទៀតវាគុំក្នុងចិត្តណាហ្នឹងហ្នឹងហៅដើរកន្លងចោលហ្នឹងណាដើរកន្លងចោលហើយចឹងបានយើងយកមកដល់10ធម្មតាហ្នឹងគេឲ្យធានាក្រៅឃុំអីហោហែធ្វើសន្យាអីกระដាស់ស្នាមអីចឹងទៅត្រូវឡើងតឡាការកូនក្មេងណាយើងត្រូវត្រឡប់មកវិញអូមកដល់ផ្ទះគាត់ថាជេកុំបដាស់ ផ្ដាល់អីចឹងទៅយើងមិនត្រូវធ្វើអញ្ចឹងទេយើងត្រូវខឹងយើងសួរថាហើយមិនបានធ្វើអញ្ចឹងអាហ្នឹងបើវាអត់ចង់និយាយថាឥឡូវបើមិនតន់ចង់និយាយទៅមួយទឹកមួយអីស៊ីបាយឆ្អែតឲ្យចូលដេកទៅតែព្រឹកឡើងវាទៅរៀនធម្មតាឡប់មកពីរៀនថាម៉ែចង់ជួបហែងហើយយើងនឹងធ្វើការរវល់យ៉ាងណាក៏ដោយត្រូវចំណាយពេលមកដោះស្រាយរឿងហ្នឹងវាមិនបានវាអញ្ចឹងរឿងហ្នឹងហើយតាំងវាចាប់ផ្ដើមនិយាយបើវានិយាយដូចការនៅកន្លែងដែលតម្រួតសួរហ្នឹងវាអញ្ចឹងមែន យើងត្រូវដាក់ចិត្តថាវារឿងនោះប្រហែលចឹងហើយ ពីព្រោះអីវាក្មេងដំបូងគ្នាអត់ហ៊ានភោឯណាប៉ុន្តែគ្នានិយាយប្រាប់ប្រងហើយយើងនៅតែមិនទុកចិត្តយើងនៅតែមិនជឿហើយចោតប្រកាន់ថាវាភោអាក្មេងហ្នឹងវាកាន់តែធ្លាក់ជ្រៅទៅទៀតអារឿងដែលយើងនាំគ្នាចោតអំពើស្អីមួយដែលគ្នាអត់ធ្វើហ្នឹងណាអានឹងជូរចត់ខ្លាំងណាស់ហើយយើងដាច់ហើយដាច់អាដេញការតំណាក់តំណងព្រោះវាលែងចង់និយាយមួយយើងវាថានិយាយធ្វើអីបើក៏អត់ជឿយើងដដែលអត់ស្ដាប់វាសុទ្ធតែនិយាយប្រាប់គ្រូវាវាទៅនិយាយប្រាប់មិត្តភ័ក្តិអីវាព្រោះអាពួកអត់ហ្នឹងវាចេះលួង យើងម៉ែអើដឹងតែពីជេតែឥឡូវឲ្យអញធ្វើមិនទៀតហ៎មានបាយមានផ្ទះឲ្យឯងនៅថាអត់គ្រប់ទេរឿងផ្ទះរឿងកៅអៅរឿងបាយរឿងទឹកឲ្យវាហើយហ្នឹងយើងត្រូវចេះរៀបចំទឹកចិត្តឲ្យកន្លែងយើងនឹងសុបាយប៉ុន្តែបើយើងក្នុងផ្ទះយើងនៅតែក្តៅកាហាយហើយយើងអត់ដែលរវល់យើងគិតតែគ្នាយើងយើងប្រមូលដូចម៉ែអើខ្លះខ្ញុំឃើញគណៈឃើញថាសៅរ៍អាទិត្យចឹងគាត់អត់ផ្សុកគាត់ពិបាកគាត់មានសិទ្ធិអីគាត់ហៅមិត្តភ័ក្តិមកស៊ីផឹកទៅច្រៀង ការ៉ាអូខេអីចឹងណាហើយក្មេងហ្នឹងយើងត្រូវចែកពេលគ្នាអញ្ចឹងទៅបើថាយើងកុំធ្វើញឹកញយរាល់ទឹកព្រោះយើងយល់ថាឥឡូវបើយើងទៅណាមិនបានវាធ្វើនៅផ្ទះទៅវាសុបាយប៉ុន្តែមិនមែនបានន័យថាកូនហ្នឹងវាសុបាយដូចយើងទេណាអាហ្នឹងឯងដែលយើងនិយាយពីសិទ្ធិហ្នឹងយើងម៉ែឪយើងមានសិទ្ធិហើយព្រោះផ្ទះរបស់យើងយើងមានលុយចេះទៅនេះប៉ុន្តែយើងគ្នាក៏មានសិទ្ធិចង់ស្ងាត់មិនសូវចង់អ៊ូអអឺប្រើតិចតែតែមានភ្ញៀវទៅ ចានក៏បានហើយបន្តិចហៅគ្នាប្រើមកធ្វើនេះធ្វើនោះទៅ អាធ្វើទាំងបខំធ្វើទាំងខ្លាចម៉ែឪព្រោះយើងប្រើសិទ្ធិយើងហ្នឹងទៅរំលោភគេព្រោះដោយសារការសុបាយរបស់យើងភ្ញៀវយើង20 30នាក់មកចងសម្រាមចងអីអាហ្នឹងរឿងហ្នឹងយើងដឹងហ៎តើវាធ្វើទាំងក្តៅទាំងហាញទាំងមួទាំងម៉ៅ ម្ដងពីរដងអត់សូវអីដល់យូរយូររាល់អាទិត្យទៅកើតធុញហើយរៀនក៏មិនកើតព្រោះថ្លង់ហើយមិនដឹងនិយាយថាម៉េចខ្លាចម៉ែខ្លាចឪអាតានឹងហើយដែលយើងនិយាយពីរឿងសិទ្ធិនោះសិទ្ធិត្រង់ថាយើងមានសិទ្ធិវាក៏មានសិទ្ធិសិទ្ធិដែលអត់ចង់ធ្វើនេះហើយគ្នា ធ្វើមិនតវ៉ាមិនបើគ្នាត្រូវនៅជ្រកកោននៅជាមួយយើងដូច្នេះយើងចេះយោគយល់គ្នាកន្លែងហ្នឹងណាហើយពេលខ្លះចឹងអាហ្នឹងឯងដែលធ្វើឲ្យកូនទៅជាធុញទៅជាមុំមកព្រោះយើងចេះតែយល់ហើយកាលណាតានិយាយអ្នកឯងណាកុំ កុំមកប្រហិនណាអញណាអញម៉ែឪហែងអញដឹងណាស្អីក៏អញដឹងប៉ុនកន្លែងខ្លះយើងនិយាយទៅយើងខុសយើងនិយាយទៅអត់បានគិតគូរទេហើយដល់យើងគ្នាចេះទ្រាំអត់ទៅព្រោះការសាលានោះគេបង្រៀនផ្សេងដល់មកផ្ទះគេនិយាយផ្សឹងវាអត់ស៊ីគ្នាហើយបើអញ្ចឹងពួកឥឡូវនៅសាលាហ្នឹងដូចថាក្មេងវាឆោតណាស់ប៉ុន្តែវាបញ្ញាវាពីរហ្នឹងវាដូចថាវាពិបាក ងាយនឹងនិយាយគ្នាណាបើថាបើថាវាបញ្ញាមិនក៏ថាវាឆោតវាឆោតត្រង់ថាវានិយាយត្រង់ត្រង់ហើយវាអត់បាច់គិតខ្លាចចិត្តខ្លាចថ្លើមអីទេណែមកឯងតិចតែថាហ៊ានវាយខ្ញុំប្តឹងប៉លិសច្បាប់ឥឡូវគេប្រាប់អញ្ចឹងអ្នកសាលាគេប្រហាត់ណាពីព្រោះមិនបានគេធ្វើអញ្ចឹងអាម៉ែឪខ្លះនឹងវាធ្វើបាបកូនហួសណា ហើយរហូតដល់ស្លាកស្នាមអីចឹងបើมันមានច្បាប់ការពារទេក្មេងនឹងត្រូវវេទនាត្រូវរងកម្មរងគ្រោះហើយមួយឆ្នាំមួយឆ្នាំរត់ត្រូវចាញ់លុយប្រហែលចំពោះក្មេងនៅខូចទឹកចិត្តបាក់ទឹកចិត្តអស់ហ្នឹងត្រូវទៅពេទ្យមើលជំងឺហ្នឹងវិញពលរដ្ឋគេគេថែធួនហ្នឹងដើម្បីប្រយោជន៍សង្គមគេណាពីព្រោះគេដឹងយើងឆ្ងល់ទេមិនបានគេ4ឆ្នាំត្រូវធ្វើជំរឿនមនុស្សម្ដងព្រោះគេរក្សាអរិញគេហៅថាស្អី resource ដែលគុណថាបែបខ្ញុំកណាអឺលទ្ធផលកណាអត់ទេដូចយើងថាអឺអីគេគេរៀបចំសម្រួចមនុស្សណាឲ្យឲ្យឲ្យចេះរៀនសូត្រឲ្យមានដើម្បីធនធានមនុស្សធនធានមនុស្សគេគេសម្រួចធនធានមនុស្សហ្នឹងគឺថា គឺគេថែទាំឲ្យមនុស្សហ្នឹងកើតមកដូចយើងនិយាយគ្នាពីរឿងថា ស្ត្រីនៅពេលមានផ្ទៃពោះហ្នឹងគេត្រូវទៅថែខ្លួនរហូតដល់គ្រប់ខែបើដឹងថាកូននឹងឈឺស្អីគេចាត់ចែងរៀបចំមានកម្មវិធីមើលអីហោហាយអញ្ចឹងណាដូច្នេះយើងមើលចំនួនអ្នកពិការគេមិនសូវមានច្រើនទេតែបើមានគេមានសាលា មានអីត្រឹមត្រូវណាណាដើម្បីរៀបចំហើយដល់យើងនេះចំណែករបស់យើងនេះជាកូនរបស់យើងដែលយើងជាអ្នកបង្កើតវានេះយើងមានរាជទីធំក្នុងការសម្រេចនៅក្នុងអនាគតវា តែដល់យើងរៀបមិនស្រួល ធ្វើឲ្យកូននឹងវាឆ្លោះឆ្លួយទៅតាក់ទងជាមួយក្រុមដែលយើងមិនសប្បាយមិននិយមដូចថាក្រុមផឹកក្រុមចោក្រុមដេញគ្នាប្រើប្រភេទអបាយអាហ្នឹងពួកអាហ្នឹងក៏គ្នាមានបញ្ហាដែរពួកម៉ែឪអត់មានពេលជាមួយឬក៏ដូចថាពួកខាងឥឡូវលើកឧទាហរណ៍កាន់តែឆ្ងាយឆ្ងាយទៀតអាដូចថាពួក Aboriginal ពួកជនជាតិដើមឬក៏ពួកណាដេញគ្នា ក្រកើតមកវាមិនសូវមានបញ្ញាហើយរស់នៅកូនច្រើនណា7 8លុយគេចិញ្ចឹមហ្នឹងវាអត់គ្រប់ណាម្ល៉េះហើយទៅឆ្លៀតទៅលួចធ្វើនេះលួចធ្វើនោះម្ល៉េះកូនអត់ហ្នឹងមើលទៅឃើញតែរឿងលួចវាអត់មានឃើញរឿងអីធ្វើឲ្យបានត្រឹមត្រូវទេវាមើលឃើញថាអូធ្វើចឹងអត់អីទេម៉ែអញធ្លាប់ធ្វើដូច្នេះយើងធ្វើស្អីក៏ដោយយើងត្រូវមានគិតថាណាយើងកុំពង្រៀនផ្លូវមិនល្អទៅឲ្យកូនយើង សិលធម៌នឹងធំណាស់ពីព្រោះដល់ពេលវាធំឡើងវាចូលសង្គមជាមួយគេវាភ្ញាក់ខ្លួនណាព្រោះក្មេងខ្លះវាវ័យវាឆាប់មើលឃើញណាអូអញធ្វើអញ្ចឹងអត់ត្រូវណាម៉ែអីម៉ែអើអញធ្វើអញ្ចឹងគេច្បាប់គេមិនឲ្យធ្វើអញ្ចឹងដូច្នេះអត់មិនល្អទេមកវិញជុំកាលវាបដៅប្រាប់យើងវិញហើយយើងនេះទៅជាខ្មាស់នេះហែងកុំចេះមកបដៅអញហែងក្មេងមួយថ្ងៃនោះសោះអី បើគេនិយាយទៅអើមែនអញមិនបានជាគិតអើយប្រាប់យើងយើងយើងកុំខ្លាចអន់ពីព្រោះអាការសន្ទនាគ្នានិយាយគ្នាទៅវិញទៅមកយល់គ្នាទៅវិញទៅមកនោះជួយយើងខ្លាំងណាស់ហើយវាធ្វើឲ្យការស្រឡាញ់បោះកូនមកលើម៉ែឪគោរពម៉ែឪនឹងបានលើសដើមជាងឲ្យយើងទៅបខំវាឲ្យស្រឡាញ់យើងគោរពយើងហើយហែងទៅតែគោរពអញការគោរពការស្រឡាញ់អត់មាន បានមកពីការបខំទេ គឺយើងបានមកដោយអំពើដែលយើងធ្វើទៅហើយទទួលនៅការយល់ព្រមពីមនុស្សម្នាក់ទៀត ដូច្នេះយើងអត់មានបខំអ្នកណាម្នាក់ឲ្យស្រឡាញ់យើងបានទេតើយើងធ្វើស្អីមួយឲ្យគេស្រឡាញ់យើងអូខ្ញុំស្រឡាញ់ម៉ែខ្ញុំណាព្រោះគាត់មិនដែលពូលទេទោះខ្ញុំខឹកខុសយ៉ាងណាក៏គាត់នៅតែអាណិតខ្ញុំណាគាត់លើកលែងទោសឲ្យខ្ញុំអីចឹងទៅវាមានហេតុផលគ្រប់យ៉ាងអញ្ចឹងអញ្ចឹងមិនថាកន្លែងខ្លះយើងមើលទៅដូចជាពិបាកតែมันជាពិបាករហូតដល់យើងធ្វើមិនបានទេកន្លែងណាងាយងាយដែលយើងអាចធ្វើបានយើងយកមកអនុវត្តទៅវាអត់ខុសទេហើយកុំឲ្យគិតថាអេអញចាស់ជាងអញម៉ែវាហើយអញអញទៅនិយាយជាមួយវា អញទៅសុំទោសវាអត់អីអត់ទេយើងកុំគិតអញ្ចឹងបើនិយាយមកត្រូវយើងទទួល ចឹងពាក្យថាសិទ្ធសិទ្ធហ្នឹងមិនមែនមានន័យថាផ្អៀងមកចំហៀងទេណាបើថាអនុវត្តសោះឲ្យស្មើគ្នាមិនមែនទេដេគុណរឿងស្មើពេលខ្លះទៅយើងនិយាយស្មើហ្នឹងក៏យើងពិបាកនិយាយទៀតស្មើមិនបើមនុស្សប្រុសកម្លាំងគេខ្លាំងជាងហើយតាំងស្រីស្រីចេះទៀមធៀបខ្ញុំកណាលឺខ្ញុំតវ៉ាកណាតវ៉ាដែរណាពពុះប្រុសខ្លះគេលែបខាយឲ្យយើងគេថាអើយស្រីស្រីចង់បានសិទ្ធិឲ្យស្មើនឹងប្រុសប៉ុន្តែដល់ពេលលើកអីធ្វើអីមិនបានកម្លាំងដូចគេទេរឿងអីចង់ទៀមទាអញ្ចឹងណា ថាអារឿងស្មើហ្នឹងគេអត់យកកម្លាំងកាយយកទៅនិយាយទេគេនិយាយពីសិទ្ធិដែលយើងធ្វើអីមួយដូចឧទាហរណ៍ថារឿងទៅវាយដំគេអញ្ចឹងយើងត្រូវមានសិទ្ធិស្មើគ្នាព្រោះយើងអត់មានអាងតែយើង មានអំណាចលើគេកម្លាំងលើគេយើងទៅវាយដំគេអត់បានទេអញ្ចឹងហើយបានយើងត្រូវតែមានលំនឹងដូចថាឲ្យមានរឿងស្មើពេលខ្លះទៅយើងមិនអាចរាប់ថាស្មើពីព្រោះអីកូនត្រូវតែយល់ថាឪពុកម្ដាយហ្នឹង ពួកយើង អប់រំមកថាត្រូវចេះចេះគោរពម៉ែឪអត់មានតិចជេរអត់មានវាយស្មើទេកាលណានិយាយអីដូចឧទាហរណ៍ថាឥឡូវយើងរៀនសុជីវធម៌សង្គមសពថ្ងៃហ្នឹងវាខ្វះខាតពីព្រោះម៉ែអើអត់សូវប្រហាត់ទេចំនួនពីដើមដូចខ្ញុំកណាពីតូចមុនទៅសាលាសាពះម៉ែអើម្ដងមកដល់ពីសាលាមកសាពះម្ដងគាត់បខំប្រហាត់យើងអញ្ចឹងណាហើយក្មេងឥឡូវអត់ទេហើយនៅក្នុងសង្គមគេហ្នឹងក៏ធ្វើមិនខុសគ្នាដែរឧទាហរណ៍ថាជាតិតែភ្លើងជីបបកណាឃើញមនុស្សចាស់គេ ងើបក្រោបឡើងកន្លែងហ្នឹងទៅមនុស្សចាស់ឬក៏ស្ត្រីមានផ្ទៃពោះអីចឹងទៅតែអាខ្លះវាថាអីឲ្យធ្វើអីបើគេទៀមទាសិទ្ធិឲ្យស្មើគ្នា ណែអានឹងយើងពៀលទេមិនមែនយើងមនុស្សដឹងខុសត្រូវទេហើយមនុស្សគេមិនដែលចង់ធ្វើមនុស្សពៀលទេគេចង់ធ្វើមនុស្សដឹងខុសត្រូវដូច្នេះនៅពេលមនុស្សម្នាក់ងើបឈរឲ្យមនុស្សម្នាក់ទៀតអង្គុយអ្នកទៀតផ្នែកគេទាំងវងមើលមកគេថាអីមនុស្សនេះមានការអប់រំល្អណាហើយទោះបីថាណាដូច្នេះយើងធ្វើដើម្បីតម្លៃខ្លួនយើងយើងអប់រំខ្លួនយើងតាំងពីតូចទៅដូច្នេះការធ្វើអីក៏ដោយ គឺថាយើងមានជោគជ័យទៅតាមចរិតលក្ខណៈរបស់យើងយើងសាងខ្លួនយើងមិនបានល្អ100% យតែយើងបានឲ្យច្រើនលើសពី70 80ទៅអានឹងយើងបានល្អហើយហើយឧទាហរណ៍ដូចថាកូនចៅអញ្ចឹងហើយអារឿងសំខាន់ដូចគ្នានឹងការរៀបរស់នៅ ក្នុងសង្គមយើងងាកមើលឃើញគេទៅយើងថាអូយគេមានជាងយើងហើយយើងគ្រាអញនឹងធ្វើបន់អីខុសទេស្អីស្អីកុំមើលយើងសួរខ្លួនយើងឥឡូវយើងមើលមនុស្សពីរនាក់អ្នកនោះមានលុយមានផ្ទះឡានល្អហ្នឹងប៉ុន្តែឈឺមហេតមហេតដកដង្ហើមកើតហឺតណា យើងណាវាគ្មាន ស្អីទេប៉ុន្តែកម្លាំងនោះដូចយ៉ាអញ្ចឹងមើលអត់ងាយចូលពេទ្យទេមួយឆ្នាំមិនតាន់ជួបពេទ្យម្ដងឯងហើយអ្នកណាមានជាងអាហ្នឹងហើយអ្នកប្រាជ្ញគេនិយាយថាអ្នកអាយើងមានសុខភាពល្អហ្នឹងតួយើងអត់សម្បត្តិណាសម្បត្តិរបស់យើងធំគឺសុខភាពយើងហ្នឹងហើយព្រោះកម្លាំងយើងមានយើងចង់ទៅធ្វើអីធ្វើបានហើយអាអ្នកមានហ្នឹងនៅពេលដែលម៉ែឪ ស្លាប់ចោលទៅឬអីទៅធ្វើការអីអត់កើតធ្វើទៅចូលកន្លែងណា គេប្រមាថមើលមហេតុមហេតុអញ្ចឹងគ្មានអាណាគេយកធ្វើការទេគេ deal គេថាឲ្យអីអញ្ចឹងណា មានលុយមែនប៉ុន្តែវាអត់ន័យវាអត់សបាយដូចអ្នកខ្លះទៀតអញ្ចឹងដែរអញ្ចឹងបានថាជីវិតយើងរស់នៅកុំប្រៀបធៀបកុំយកខ្លួនយើងនឹងទៅបដូចគេកាលណាតែអញ្ចឹងយើងមើលឃើញទៀបខ្ពស់នឹងវាធ្លាក់ទឹកចិត្តហើយហើយបើយើងគិតថាដូចខ្ញុំកណាចេះលើកទឹកចិត្តមនុស្សយើងដឹងថារឿងនឹងវាពិបាកហើយក៏ប៉ុន្តែបើយើងទៅថា គិតមិនបើយើងបានមកនៅកន្លែងនេះហើយសិទ្ធិយើងគេរាប់អានជាងនៅស្រុកយើងមិនចឹងណាដែរគុណណាបាទអ្នកខ្លះបានមកនៅ ស្រុកនេះថាហេពិបាកណាស់មិនចង់នៅ ទេព្រោះនៅនោះធ្លាប់មានគេបង្រើមានស្អីស្អីហោហែឥឡូវមកនេះត្រូវជីបោះជាអតេះភ្លើងថាចុះឥឡូវបើយើងដាក់ចិត្តថាមកនៅនឹងហើយយើងត្រូវរៀនរស់ដូចគេដូចឯងកុំឲ្យចង់បានដូចថាអើយនៃមានអ្នកដាំបាយណា ហាអារឿងហ្នឹងយើងបើថាយើងចង់ណាសំលុយទៅធ្វើការច្រើនទៅចូលទៅអង្គុយហាងបាយទៅគេបង្រើអានោះមកពេលមកផ្លែតនោះប៉ុន្តែថាសង្គមមួយដែលគេចាត់ឲ្យសិទ្ធិមនុស្សហ្នឹង សំបីតអ្នកបង្រើក៏យើងមិនអាចទៅឆាឆៅឌីលថ្មាស់តែមិនត្រូវមាត់ជេហៅគេអត់បានទេអាហ្នឹងឯងដែលគេហៅសិទ្ធិនោះពីព្រោះគេជាមនុស្សម្នាក់មុខការគេការងារគេគេមកធ្វើហើយបើយើងមានឈ្នួលក៏ដោយឈ្នួលនៅស្រុកនេះអត់មាននៅផ្ទះជាមួយយើងទេគេមកគេរាប់ម៉ោងណាគេធ្វើការម៉ោងឲ្យយើងហើយតែយើងហ៊ានដេចេះឌីលថ្មាស់ចេះនេះគេអីគេទៅប្តឹងណា ប៉ណ្ដឹងទៅយើងត្រូវសងជំងឺចិត្តគេណាមិនមែនបានន័យថាយើងមានលុយហើយយើងចង់ទិញក្បាលគេមកប្រើធ្វើសោះអ្នកធ្វើការអញ្ចឹងដែរអាងតែខ្លួនឯងមានលុយជួលគេធ្វើការច្បាយនេះក្នុងក្រសួងរដ្ឋក៏ដោយបើថាយើងមានអំណាចត្រួតគេយើងនិយាយខុសច្បាប់ហើយហ៊ានទៅយកដៃអែលខ្នងអែល ទ្រូងកប៉េះគូតអីគេហ្នឹងគេប្តឹងបានណាគេថាយើងហ្នឹងមានគំនិតអាក្រក់ចង់ប្រមាថមើលគេជាស្រីយើងអាងចង្វាយគេប្តឹងអូរឿងធំណាស្រុកនេះអត់បានទេបាទទេអាហ្នឹងបានទេអញ្ចឹងបានថារឿងហ្នឹងវាចេះតែបែកឆ្ងាយអញ្ចឹងហើយបើថាយើងមានចិត្តចេះដឹងខុសត្រូវស្អីល្អស្អីអាក្រក់យើង ចូលទៅក្នុងសង្គមយើងចង់ធ្វើការងារអីវាបានងាយស្រួលហើយទៅរៀនអីសំខាន់ឬការសុបាយការរស់នៅ តែបើយើងទៅរៀនសាលាកូនយើងទៅហើយផ្ទះយើងអត់សុបាយញ៉ាំអត់ឆ្អែតពួកយើងអត់បានធ្វើមហូបទុកដាក់អីឲ្យកូនព្រលឹមឡើងពោះទៅទេម្ល៉េះហើយទៅរៀនអត់អត់លឿនតាមគេទេអាកូនគេនេះអុយដល់យើងប្រៀបធៀបយើងចេះឆ្ងល់មិនបានអញ្ចឹងយើងត្រូវរៀនមើលជំរឿដូច្នេះយើងយកមកកែបើថាយើងខុសប៉ុន្តែយើងកុំធ្វើឲ្យហួសដូចខ្ញុំកណាពេលខ្លះខាងសាលាហ្នឹងគេហៅឲ្យទៅនិយាយពួកម៉ែឪខ្លះមានជីដូនជីតាមកពីស្រុកខ្មែរហ្នឹងអាកូនតូចតូច7 6 7ឆ្នាំទៅចូលរៀននោះ អូយនាំគ្នាដាក់បាយទាំងប្រអប់ទាំងប្រអប់ទៅបចុកចៅនៅនៅសាលារៀននោះហើយអាសាលាហ្នឹងគេមានសង់លបងហើយនឹងមានដូចថាដៃយើងលូកគ្នាទៅវិញទៅមកហៅអាចៅនឹងមកក្បែរទៅថាយើងស្រឡាញ់ហើយប៉ុនស្រុកនេះគេអត់ឲ្យធ្វើអញ្ចឹងទេពីព្រោះគេឲ្យក្មេងរៀនទទួលដូចថាទទួលទានខ្លួនឯងកណាឲ្យមានឯករាជ្យភាពណាគេថាឲ្យឲ្យ ទិញសាលាហ្នឹងគឺអញ្ចឹងទៅរៀនទៅឲ្យឃើញ គេឃើញអញឲ្យរៀនចេះកាន់បាយកាន់អីឲ្យយើងនេះខ្លះជួនកាលបច្ចុកកូនដល់10ឆ្នាំថាយើងធ្វើអញ្ចឹងយើងធ្វើបាបកូនយើងទេ គ្មានច្បាប់ណាចែងមកថាមិនឲ្យយើង ធ្វើទេប៉ុន្តែយើងនឹងវាធ្វើខុសគេខុសមិនក្នុង10តែមានតែយើងមួយទេអាបច្ចុកកូន10ឆ្នាំហ្នឹងព្រោះអី ក្មេងអាយុប៉ុណ្ណឹងគេត្រូវចេះធ្វើអីហើយព្រោះគេដឹងណាដូចថាផ្នែកវិទ្យាសាស្ត្រចឹងក្មេងអាយុមួយឆ្នាំវាអាចចេះធ្វើអីចេះសោចចេះកាន់សភាចេះអីហើយគេឲ្យរៀនញ៉ាំបាយអាចេះកាន់សភាខ្លួនឯងលើកម្ហូបដាក់ចូលមាត់អីចឹងពួកយើងថាហេក៏មិនបានទេបញ្ចុកវាទៅកុំឲ្យប្រឡាក់ ថាអាការបលៈនឹងវាជាការតាមណារួចដូរកៅអៅមួយទឹកឲ្យវាទៅចប់ហើយប៉ុន្តែកូននឹងវាចេះដល់ពេលយើងវាចេះអញ្ចឹងទៅឃើញយើងធូរហ៎រួចយើងនឹងពេលខ្លះដល់ពេលយើងស្អីក៏ខ្លួនយើងរាប់ទាំងអស់គ្រប់សពដល់ពេលយើងធ្វើអត់បានជុំយើងហត់នឿយពេកយើងជេរយើងមួម៉ៅអញមិនទាន់បានធ្វើនេះផងថាឲ្យយើងចេះរៀបរយ នៅក្នុងផ្ទះយើងអញ្ចឹងទៅអានឹងសម្ពាធនឹងវាធូរដៃគុណចង់ឲ្យដៃគុណសួរអញ្ចឹងទៅកណាឆ្លើយស្រួល ចែករំលែកនៅទំនួលទទួលខុសត្រូវការរៀបចំក្នុងផ្ទះដូចថារឿងឲ្យប្រហាត់កូនដូចថាកុំនិយាយគិតពីរឿងកូនស្រីកូន ប្រុសកូនប្រុសហ្នឹងក៏ចេះដាំបាយទៅបើថាមួយទៀតអាត្មាឃើញទម្លាប់ទម្លាប់របស់មេដាបេដាអាណាព្យាបាលនៅ ខាងស្រុកខ្មែរអាត្មាអាសាឃើញ អឺពេលដែលហើយនឹងថ្មមកមកទីនេះវាមានលក្ខណៈខុសគ្នាត្រង់ចំណុចកិតថែរសាកូនពេលណាឧទាហរណ៍ថាកូនដួលពួកបារាំងនៅទីនេះហាក់ដូចជាមិនសូវរវីវល់ឲ្យកូនក្រោកខ្លួនឯងប៉ុន្តែខាងយើងនោះគាត់ថាទាំងម៉ែទាំងឪទាំងជីដូនជីតារត់ស្ទុះមកទៅស្ទើរតែទាំងបាក់កដើម្បីមកភ័យខ្លាចកូនដួលនោះតែពេលហើយអញ្ចឹងអាហ្នឹងមានលក្ខណៈខុសគ្នាយ៉ាងម៉េចដែររបៀបអញ្ចឹង នៅនឹងស្រុកនេះ គេនិយមពង្រឹងទឹកចិត្តមនុស្សគេឲ្យយើងស្គាល់ថាការដួលរត់ជាការធម្មតាហើយគេឲ្យក្មេងនឹងចេះរៀនបច្ចាណាថាឃើញឯម៉ែហាមថាកុំឲ្យរត់ទៅរត់ដួលហើយហើយតែដួលលើម៉េចដួលទៅមិនឆេះជង្គង់ជួនកាលក៏ទៅកិច្ចដល់ចិញ្ចៀមដូចអមថាផ្កាប់មុខទៅ អាថ្មិញហ្នឹងវាទៅកាត់អណ្ដាតឬក៏កាត់បបោមាត់អីចឹងចិញ្ចៀម យើងនឹងនាំគ្នាស្រេចដូចយើងថានេះសម្រាប់ពួកសវាថាអានឹងជាការធម្មតាទេពីព្រោះអីមនុស្សត្រូវតែរៀនពីការពិសោធន៍អានឹងហើយជាការពិសោធន៍របស់មនុស្សដូច្នេះវាឲ្យកូននឹងក្លាហានម្ល៉េះហើយកូននឹងប៉ះអីតិចតួចល្មមវាងើបក្រេះវាទៅធ្វើទៀតអាកូនយើងនេះអត់ទេខ្លាចលែងហ៊ានធ្វើបដ ாய் ហើយដល់អញ្ចឹងយើងមើលកូនយើងធំឡើងណាអាកូនគេអាយុ7 8 10គេចាញ់ទៅរៀនរស់នៅខ្លួនគេបានហើយកូនយើងអត់ទេខ្លាចអត់ហ៊ានឲ្យទៅទេដូច្នេះយើងយឺត យើងយឺតការវិវត្តរបស់យើងនឹងថយណាប៉ុន្តែវាមានគេអ្នកជឿនលឿនដូចគ្នាអញ្ចឹងបានថាអត់មានប្រអប់អ្នកណានេះយើងគ្រាន់តែបដូរយោបល់គ្នាណាដៃគុណណាអារឿងសំខាន់ហ្នឹងគឺអញ្ចឹងគឺឲ្យកូនហ្នឹងចេះយល់ពីហេតុផលថាដេញដួលហ្នឹងណាមកពីអីមកពីរត់ហើយឬក៏អត់ស្ដាប់ព្រោះយើងហាមណាប្រាប់ហ្នឹងមិនយ៉ាងណាអើយកុំរត់លឿនពេកដួលណាអឺ នឹងចាហើយមួយទៀតអាក្មេងនៅស្រុកយើងដួលមេដាបេដាជួយលើកប៉ុន្តែស្រុកនេះគេដួលគេឲ្យក្មេងក្រោកដោយខ្លួនឯងហ្នឹងមានលក្ខណៈខុសគ្នាយ៉ាងម៉េចដែរក្នុងហេតុផលហ្នឹងគឺថាគេបង្រៀនឲ្យក្មេងចេះទទួលខុសត្រូវចេះប្រឹងប្រែងព្រោះយើងមើលដែរបើសិនជាវាដួលហ្នឹងយើងឃើញដៃហ្នឹងវាបត់ណាកាច់ទៅសង្ស័យខ្លាចក្រែងវាបាក់វាក្រិចអីអាហ្នឹងធម្មតាព្រោះពេទ្យគេនិយាយថាមួយជីវិតកូនក្មេងវាអាចមានការបាក់បែកដល់10ដងហ៎ គេឲ្យដល់ប៉ុណ្ណឹងមកពីពួកគេថាអត់មានចម្លែកទេសម្រាប់ក្មេងពួកក្មេងខ្លះវាលពឹសណាយើងមើលចឹងបានខ្លះចេះនិយាយថាអូយអាពួកកូនបារាំងលពឹសណាព្រោះគេគេឲ្យធ្វើចឹងគេមិនឲ្យខ្លាចហើយយើងកំដៀលគេ ថាអើយអាពួកហ្នឹងវាបដ ாய் កូនណាមែនទេគេអប់រំកូនគេមិនឲ្យយឺតឲ្យមានការក្លាហានណាក្លាហានមកពីអញ្ចឹងព្រោះវាលើកទឹកចិត្តហើយវាគេលើកទឹកចិត្តសើចលេងមានអីអត់អីទេងើបឡើងមើលអ ដែលបង្ហាញហ្នឹងបើទៅប្រងើបដូច្នេះស្អីក៏ដោយនៅការប្រឹងប្រែងហ្នឹងហើយដែលចាប់ផ្ដើមពីអន្តិចហ្នឹងទៅហ្នឹងវាចង់បង្អួតហ่ะដូច្នេះក្មេងស្មាតទោសទៅយើងនិយាយលេងថាវាស៊ីជោនោះវាចង់បង្ហាញឲ្យម៉ែឪឃើញថាវាខ្លាំងណាស់ណាដូច្នេះវាថាអុយវាងើបបានពេលហ្នឹងបើថាវាងើបបានហើយចាំយើងទៅមើលឲ្យចិត្តមើលតើវាមានខូចខាតកន្លែងណាមានថ្លោះមានកិច្ចយើងទាញដៃនឹងលាត់មើលអីចឹងណាហើយ បើចឹងអីល្អណាស់កូនឯងចេះងើបអញ្ចឹងលើកក្រោយណាប៉ិនគ្រាន់ប្រយ័ត្នណាកុំដុកគូនេះដូច្នេះវាដឹងប៉ុន្តែអ្នកខ្លះមានតែទៅវាយអាអញ្ចឹងហ្នឹងណាឬក៏ទៅវាយអាអាអាស្អីគេអឺក្តារអិតហ្នឹងមិនចឹងហ៎អាហ្នឹងខូចណាស់ធ្វើឲ្យលេងចៅអញដួលធ្វើអត់ ចៅយើងអ្នកដួលតើមានអាក្តារហ្នឹងវាខូចណាស់អាធ្វើឲ្យវាជាហើយយើងក៏គុណវិញព្រោះអាហ្នឹងខុសធំដែលគុណខុសធំណាស់ពីព្រោះអីក្មេងនឹងយល់ច្រឡំហើយព្រោះវាថាខុសមកពីមិនមែនខុសពីវាណាខុសមកពីអាក្តារហ្នឹងខុសមកពីអញ្ចាំងហ្នឹងព្រោះរួចទៅនាំគ្នាទៅវាយហោះខ្ជាមហើយទៅទៅវាយអាហ្នឹងណាអាហ្នឹងជាការថ្នាក់ថ្នមការស្រឡាញ់មិនខុសទេមកចំណែកតែខុសមកចំណែកត្រង់ថាក្មេងហ្នឹងទទួលនៅ អារម្មណ៍ខុសអារម្មណ៍ហ្នឹងខាតខាតសម្រាប់ក្មេងហ្នឹងព្រោះវា ថាវាអត់ទទួលខុសត្រូវវាមិនដឹងអ្នកណាខុសត្រូវត្រឹមត្រូវបើយើងជាមនុស្សចាស់ដឹងខុសត្រូវវាដើរអញ្ចឹងណាវាមានជីវិតមានអីនឹងធ្វើឲ្យខុសទៅលើក្មេងហ្នឹងគឺក្មេងហ្នឹងវារួលដបុកអញ្ចឹងហើយតាហើយយើងទៅវាយអញ្ចឹងហ្នឹងអានឹងខុសហើយយើងកុំយកអញ្ចឹងយកមកធ្វើប្រៀបធៀបមិនបានទេអូខេ អញ្ចឹងតួនាទីមេដាបេដាមានលក្ខណៈខុសគ្នាដូចជានៅក្នុងសុកអូស្ត្រាលីដែលនៅប្រទេសកំពុងជាងលឿនហ្នឹងហើយនឹងការរស់នៅរបៀបប្រជាពលរដ្ឋខ្មែរយើងវាមានលក្ខណៈការអប់រំហ្នឹងវាវាខុសគ្នាអញ្ចឹងអាហ្នឹងមកអំពីកតាសង្គមគេដឹកនាំអញ្ចឹងឬក៏មកអំពី សង្គមខ្មែរយើង វាជាប្រពៃណីអញ្ចឹងតើហើយថាអញ្ចឹងក៏បានដែរគុណពីព្រោះ ផ្នែកប្រពៃណីទំនៀមទម្លាប់ហ្នឹងពីប្រទេសមួយពីសាសមួយវាខុសខុសគ្នាទាំងអស់ដោយសារពួកសពួកនៃប្រទេសនេះពួកសយើងនិយាយថាសសម្បល់សវាអាចសាសខុសគ្នាច្រើនបែបណាដែរកូនណានិយាយយើងនិយាយថាពួកប្រចាំប្រទេសហ្នឹងគឺថាទម្លាប់ គេ គេឲ្យប្រឹងឲ្យប្រឹងណាគេមិនឲ្យអាងបាទដូច្នេះពួកគេមួយ គេថាគេមាន dignity ភាពរឹងមាំរបស់គេភាព ថាថ្លៃធ្នូរបស់គេណាមនុស្សម្នាក់ម្នាក់គេមានភាពថ្លៃធ្នូរបស់គេតម្រាំតែគេដាច់ចិត្តពឹងយើងនឹងណាគឺថាគេសាក់ធ្វើឲ្យតល់ទៅអស់មធ្យោបាយបានគេហៅយើងទៅជួយទម្លាប់អញ្ចឹងហើយយើងនេះកុំតែមិនតន់សាក់ធ្វើយ៉ាងម៉េចផងហេមើលមកជួយបន្តិចមើល ដូច្នេះគេទម្លាប់ឲ្យមានមនុស្សហ្នឹងឲ្យមានទឹកចិត្តមមមួនព្រោះអាហ្នឹងឯងដែលជំរុញឲ្យមានទឹកចិត្តមមមួនហ្នឹងថាធ្វើម៉េចឲ្យមានមានទឹកចិត្តមមមួនហ្នឹងគឺឲ្យយើងយល់ហេតុផលហើយចេះទទួលខុសត្រូវតាំងពីអាយុតូចទៅដូច្នេះដូចថាដួលអញ្ចឹងបើថាយើងមើលតំណងព្រោះភ្នែកយើងចាស់យើងវ័យហើយយើងមិនមិនដឹងថាវារឿងឈឺអ្នកណាមិនឈឺកាលយើងដួលក៏យើងដឹងដែរវាចុកឆ្អល់ប៉ុណ្ណាប៉ុន្តែបើថាវានៅងើបបានងើបមកកូនអត់អីទេងើប យើងទៅជួយទៅគាត់លើកហុចដៃអាហ្នឹងយើងបង្ហាញថាអ្នកវាចាប់ទាញមកថាអូមានម៉ែប៉ុន្តែយើងជិះវៀងកុំឲ្យវាអាងណាគុណពីព្រោះនៅសាលាមានយើងណាទៅមើលមួយវារហូតតើពីព្រោះកូនអស់ហ្នឹងវាពី3ឆ្នាំដូច្នេះក្នុងរយៈរយៈ5ឆ្នាំត្រូវទៅសាលាដល់ទៅសាលាគេអត់ឲ្យម៉ែឪនឹងទៅធ្វើអីទេពីព្រោះគេដឹងថាម៉ែឪនឹងស្រឡាញ់ណាស់ម្ល៉េះហើយ ទៅឃើញនឹងចិត្តតែនាំឲ្យអាងគេអត់ចង់ឲ្យក្មេងនឹងអាងណាតែអញ្ចឹងវាធ្វើអីអត់កើតវាអត់ហ៊ានសាក់លបងខ្លាច ហើយគេអត់ដែលបង្រៀនកូនចៅគេឲ្យខ្លាចអញ្ចឹងបានសង្គមយើងដែលគេធ្វើបាបជិះជាន់ហ្នឹងណាអានឹងហេតុផលធំណាបាទពួកគេអប់រំមិនឲ្យ មនុស្សក្លាហានគេអប់រំមិនឲ្យមនុស្សហ៊ានណាគឺថាបើកូនចៅគេផ្ទាល់គេគេអ្នកណាអ្នក គេអ្នកធំហ្នឹងគេក្លាហានហ្នឹងមិនចឹងដៃគុណមិនដល់អ្នកក្រោយដឹងអ្នកក្រោយដឹងតែនៅក្រោមប្រកបគេដឹងតែខ្លាចគេយកដៃអោបខ្លួនអញ្ចឹងទៅយកចិត្តគេខ្លាចគេទីទម្លាប់អញ្ចឹងពីព្រោះគ្នាក្រគ្នាគ្មានសមត្ថភាព ដឹងតែវាខ្លាចគេចឹងហ្មងអញ្ចឹងមានន័យថាការដែលគេឃើញកូនដួលហើយគេគេមិនលើកទេគេឲ្យគេលើកឲ្យឲ្យកូនមកលើកដល់ក្រោកដល់ខ្លួនឯងមិនមែនបានន័យថាមិនមែនថាគេមិនស្រឡាញ់កូនទេគេស្រឡាញ់មិនមែនទេដៃគុណគឺគេចង់អប់រំឲ្យកូនគេនឹងកុំឲ្យអាងឲ្យចេះប្រឹងប្រែងងើបខ្លួនឯងនឹងទី1 តែបើថាវាងើបមិនរួចយើងទៅមើលទៅវាមានហេតុផលអីណាជួននៅដៃនឹងវាក្រិចអីចឹងទៅបានយើងលើកយើងមកមើលហើយយើងកុំថាហ៎ណាវាយអាហ្នឹងតព្រោះអាហ្នឹងវាធ្វើឲ្យឈឺណាកុំធ្វើអញ្ចឹងអាហ្នឹងមិនមែនទេគឺមកពីកូនយើងដួលមិនមែនមកពីអាហ្នឹងដូច្នេះមួយទៀតអាត្មាចង់សួរអំពីការហួងហែងនិងការស្រឡាញ់ ឧទាហរណ៍ថាកូនកូនហ្នឹងគាត់ខួងហែងខ្លាំងណាស់គាត់មិនចង់ឲ្យកូនហ្នឹងទៅលេងក្រៅឬក៏មិនឲ្យកូនហ្នឹងដួលទេអាហ្នឹងមកអំពីការស្រឡាញ់ពេកឬក៏មកអំពីការខួងហែងការស្រឡាញ់ហ្នឹងគឺมันខុសទេការស្រឡាញ់ពេកប៉ុន្តែយើងធ្វើបាបកូនយើងព្រោះកូនយើងធ្វើអីក៏ខ្លាចដែរបាទម្ល៉េះហើយវាអត់ចូលខ្មែរយើងគេថាមិនច្រឡំគេណាដល់ពេលចូលទៅសាលាទៅវាជួបអាក្មេងៗមិត្តភ័ក្ដិរួចយើងនឹងជាជនភៀកតិចទេណា ពួកសវាច្រើនជាងយើងដល់កាលណាតែយើងមិនប្រហាត់ឲ្យវាមមតមឲ្យមានភាពដូចថាចេះឯករាជ្យភាពចេះប្រឹងប្រែងទេដល់ទៅដល់នោះគេធ្វើបាបគេវាយរាល់ថ្ងៃហើយយើងគិតមើលយើងសុកចិត្តអត់ឲ្យកូនយើងទៅរៀនឬក៏យ៉ាងម៉េចហើយច្បាប់ស្រុកនេះតើអត់ឲ្យកូនចូលរៀនខុសច្បាប់ហ៎តែដល់អាយុហើយមិនឲ្យកូនចូលរៀនខុសហើយគេមានច្បាប់គេហើយចឹងដែរបានថាបើយើងចេះបង្ហាត់ឲ្យវាមានរឹងមាំមានសេចក្តីក្លាហានដល់ពេលវាចូលរៀនទៅវាចូលជាមួយគេចោះ តែបើយើងខ្លាចគេជួយអាពួកក្មេងៗនោះវាឃើញតែអានឹងអត់មាត់អត់កសង្ងំចូលលេងមើលគេអត់កើតទេនៅគៀនជ្រុងតែម្នាក់ឯងអញ្ចឹងទៅណាដល់អញ្ចឹងទៅយើងទំរាំតែវាចូលគេចុះវាស៊ីពេលយូរអានឹងយើងសំណោះកូនយើងហើយទៅលោកមើលដូច្នេះយើងប្រហាត់តាំងពីតូចទៅអូខេអញ្ចឹងវប្បធម៌យើងមិនសូវស្រួលប្រហែលអញ្ចឹងបានន័យថារវល់វាមានកលែងល្អវាមានកលែងមិនល្អបើយើងមើលឃើញទៅ ថាអាណាវាជួយជំរឿនក្នុងរូបភាពយើងជាមនុស្សណាកូន យើងទទួលយកតែបើកន្លែងណាដែលយើងមើលទៅធ្វើឲ្យទុនខ្សោយធ្វើឲ្យយើងទ្រុឌទ្រោមយើងទុកវាមកកន្លែងទៅយើងចេះយកមកពិចារណាថាហេតុអីបានគេមិនចង់ឲ្យយើងនឹងអាងគេពីព្រោះអីកាលណាតែយើងធ្លាប់អាងគេយើងអត់អាចដោះស្រាយធ្វើអីរមធ្យោបាយអីដើម្បីធ្វើសម្រាប់ក្នុងករណីអីមួយមួយទេធ្វើអីចាំតែសួរគេហើយបើបានសួរគេនឹងយើងអត់អស់ចិត្តទេទោះយើងនឹងដឹងថាខ្លួនឯងនឹងចេះក៏ដោយបាទ មិនចឹងណាគាត់ពេលខ្លះទាំងធ្វើអាចយើងធ្វើកើតសោះប៉ុន្តែខ្ញុំធ្វើអត់ឲ្យតម្លៃខ្លួនឯងអានឹងហើយដែលយើងអត់ស្គាល់តម្លៃខ្លួនឯងខ្លួនឯងមានបញ្ញាសឹងងាប់មួយទាំងទៅសួរគេដល់ពេលគេថាឲ្យមកខឹងអន់ចិត្តអីមើងងាយអញណាហើយយើងសួរខ្លួនយើងមើលអ្នកណាដែលយើងធ្វើឲ្យគេមើងងាយគឺខ្លួនយើងបាទហើយកុំតូចចិត្ត តើហើយអាហ្នឹងបំពីខ្លួនយើងទៅឲ្យតម្លៃខ្លួនឯងអន់ណាយើងវល់តែមានមានមានអារម្មណ៍មួយតសួរគេបានអស់ចិត្តតែខ្លួនឯងធ្វើកើតសោះណាកណាហើយតើយើងប៉ុន្តែក៏គុនយើងកុំក្អេងក្អាងហួស អ្នកខ្លះគេមានទឹកចិត្តគេល្អគេមិនមាត់ទេគេនៅសង្ងំចាំមើលចឹងហើយអ្នកនេះអូអ្នកនេះធ្វើបានទេហើយអ្នកនោះធ្វើបានទេខ្ញុំថាសាក់តិចមើលឃើញលោកខ្ញុំធ្វើកើតដល់យើងធ្វើបានទៅអីណាយូរណាស់ហើយលាក់អាមាត់ទេណាស្អីស្អីគេថាអស់ចឹងប៉ុន្តែអានឹងគេហៅភាសាគេថា humble humble ហ្នឹងគឺយើងមិនអួតអាងមិនក្អេងក្អាងណាប៉ុន្តែគាត់ថាបើយើងធ្វើបានក៏យើងធ្វើទៅ ពួកខ្លះគេមិនសូវមាត់កពីព្រោះអារឿងមាត់កហ្នឹងចុងកាយយើងនិយាយទៅវាជ្រុលទៅយើងធ្វើមិនបានយើងខ្មាស់គេ អញ្ចឹងមិនថាតម្លៃនៃខ្លួននឹងចាំលើកក្រោយយើងនិយាយគ្នាគិតទៅតទៅទៀតព្រោះអាត្មាសំសួរមួយទៀតរឿងកិច្ចការងារដែលប្រពៃណីនិយាយទៅចូលអាចចូលដល់ប្រពៃណីរបស់យើងដែលចិញ្ចឹមកូនហ្នឹងកូនរហូតដល់អ្នកខ្លះកូនអាយុ20 30ឆ្នាំនៅតែនៅជាមួយម្ដាយឪពុកហើយជានៅលើបន្ទុករបស់ឪពុកម្ដាយហើយនឹងសពអូស្ត្រាលីនេះគេការរស់នៅរបស់គេតែអាយុ8 10គេមានសិទ្ធអាចចេញពីផ្ទះបានអាហ្នឹងវា អាហ្នឹងមកពីសង្គមរឿងឬក៏មកពីប្រពៃណីយើងវាវាអញ្ចឹងវាផ្សំ នឹង សង្គមបរិយាកាសស្រុកគេផងណាដៃគុណប៉ុន្តែពួកគេគេមានការគិតមួយថា អ្នកណាប្រឹងរក អ្នកនឹងអ្នកទទួលដូច្នេះ គេយល់ថាម៉ែឪហត់នឿយណាតែកណាគេធ្វើគេសំទុកដើម្បីមានជាប្រាក់អត្រែតទៅថ្ងៃមុខអម៉ែឪភាកច្រើន ជាពួកដែល ជនប្រវេសដូចពួកយើងសាសផ្សេងផ្សេងមកនៅស្រុកនេះ ប្រងាស់ឲ្យរត់ទុកឲ្យកូនក្នុងករណីហ្នឹងណាដៃគុណព្រោះអាណិតកូនស្រឡាញ់កូនណាស់មិនចង់ឲ្យកូនយ៉ាប់ព្រោះខ្លួនឯងមកវាក្រវាខ្វះខាតដល់ប្រឹងរត់ទៅដូចអ្នកមកមុនមុនគេមានឱកាសច្រើនណាស់ម្ល៉េះហើយពេលវេលាវានៅល្អនោះគេរកបានច្រើនផ្ទះ2ផ្ទះ3អីចឹងទៅតែកូននៅនេះដល់ពេលគេហាត់រៀនទាំងកូនយើងកូនគេហ្នឹងគេអត់ចង់បានរបស់ពីយើងទេពីព្រោះគេមានភាព មើងម៉ាត់របស់គេណាដូចថាគេរៀនបានគេបានច្រើនគេអត់ចង់បានគេថាមកឯងចង់បានទុកទៅផ្ទះហ្នឹងគេអត់ចង់បានទេពីព្រោះកាលណាយើងឲ្យគេទៅយើងចេះរំលើកយើងពោលកុំតបានអញឲ្យគេអត់ចង់លឺទេអាពាក្យហ្នឹងព្រោះគេវាធ្លាក់នៅតម្លៃរបស់គេណាពីព្រោះមនុស្សម្នាក់ម្នាក់នៅពេលដែលគេពេញរូបពេញរាងជាពិសេសអ្នកនឹងគេបានជោគជ័យរៀនចេញធ្វើវិស្វករជាដុកទ័រអីយើងទៅនិយាយនេះឯងនេះបើកុំតបានអញណាអានឹងខុសហើយ យើងអត់គេអន់ចិត្តណាពីព្រោះអីបើតថាយើងម៉ែឪយើងបានចិញ្ចឹមគេមែនតែគេប្រឹងរៀនណាយើងអត់មែនប្រឹងឲ្យគេកើតដែរមែនទេដៃគុណតាមត្រូវតាមត្រូវហើយអានឹងហើយជាទួលនីតិមេដាបៃតាណាពួកយើងជាអ្នកត្រូវផ្គត់ផ្គង់យើងត្រូវជាអ្នកបីបាច់យើងត្រូវថែរក្សាឲ្យគេដើម្បីឲ្យគេ បានរៀនចេញមកធ្វើពេទ្យណាតែដល់យើងទៅរំលឹកហើយណាកុំតបានអញទេមិនបានចេញមកធ្វើពេទ្យកុំនិយាយពាក្យអញ្ចឹង ពីព្រោះបើគេមិនប្រឹងតស៊ូព្រោះរៀនពិបាកណាស់ដៃគុណតំនបានចាញ់ធ្វើពេទ្យណាមិនមែនតិចតួចទេហើយគេក៏អរគុណយើងហើយមិនមែនថាគេមិនអរគុណទេប៉ុន្តែយើងលើកហ្នឹងហើយនិយាយតាមពីមេដាបេដាហ្នឹងវាវាមានសាច់ឈាមជាមួយនឹងកូនកូនយើងហើយថាឈាមជីកពីយើងណាប៉ុន្តែចំណែកអាណាព្យាបាលនេះចំណែកអាណាព្យាបាលបើវាអាចទៅជាបងវាអាចទៅជាអ្នកដតីវាអាចទៅជាបងធေါ်បងអូនធေါ် យោធរជាដើមហ្នឹងជាអាណាព្យាបាលហ្នឹងវាទៅជាតើគាត់ហ្នឹងបានបំពេញកតបកិច្ចហ្នឹងគួរតែគាត់ប្រើឱកាសហ្នឹងយ៉ាងម៉េចដែរលក្ខណៈវាស៊ីសងវាស៊ីសងទៅតាមរឿងរ៉ាវនៅ ក្នុងគ្រួសារមួយមួយ ក្មេងខ្លះនៅ ពេលដែលឪពុកម្ដាយដូចខ្ញុំកណាភាកច្រើននេះណាដែលវាមានពីរបែបម៉ែអើខ្លះគ្នាឈឺហើយស្លាប់ទៅឬក៏គ្មានសមត្ថភាពនឹងមើលកូនហ្នឹងណាម្ល៉េះហើយកូនហ្នឹងគេដកចេញ កូននឹងគេដកចេញឬក៏ម៉ែឪស្លាប់បាត់បង់ទៅហើយម្ល៉េះហើយគេត្រូវរើសរើសច្បាប់ត្រូវមើលឃើញសម្រាប់ថាតើដាក់បកគលទៅឲ្យអ្នកណាអានឹងគេទទួលដឹងឮពួកកូននឹងនៅក្រោមអាយុឧទាហរណ៍ថាគ្រួសារមួយម៉ែឪប្តីប្រពន្ធបើកឡានទៅស្លាប់គ្រូថ្នាក់ឡាននឹងពីរអ្នកហ្នឹងណាដូច្នេះគេសួរមើលបើថាមានតើអ្នកនឹងស្ម័គ្រចិត្តទៀតគេមិនមែនចេះចុចហៅទេណាក្នុងហ្នឹងបើមានឪពុកម្ដាយរបស់គូសកលនឹងដែលស្លាប់ហ្នឹងគាត់នៅអាយុសមរម្យនឹងអាចមើលខុសត្រូវបាន ហើយគាត់នឹងស្ម័គ្រចិត្តសុំថាឲ្យខ្ញុំនឹងមើលចៅខ្ញុំអានឹងរដ្ឋអនុញ្ញាតឲ្យអានឹងគេធ្វើกระดาษស្នាមដូចថាទទួលដឹងឮថាគាត់នឹងជាអាណាព្យាបាលហើយហ្នឹងហើយគេហៅព្រោះធម្មតាទៅសាលាកាលណាមានសបុតស្នាមអីគេឲ្យម៉ែឪសញ្ញេនោះគាត់នឹងហើយអ្នកធ្វើតំណាងពូពុករាយស្លាប់បាត់អស់ហើយណាមួយចំណែកទៀតចំពោះកុមារខ្លះដូចគ្នាកើតមកអកុសលទៅពួកគ្រឿងញៀនម៉ែឪលាក់លាក់ទៅធ្វើប្រេះផ្ដាសទៅគេចាប់យកដាក់គុកទៅអញ្ចឹងមានអ្នកណាមើល អត់មានម្ដាយមីងមានម្ដាយមានអីចឹងប៉ុន្តែយើងមើលមនុស្សខ្លះអានឹងខ្ញុំកណាឃើញផ្នែកស្រីម្នាក់ហ្នឹងគាត់អ្នកចំការសាសគេហ្នឹងប៉ុន្តែគាត់គឺថាគាត់តស៊ូមើលចៅគាត់ព្រោះអាកូនគាត់ហ្នឹងវាមិនកើតម្ល៉េះហើយវាទៅធ្វើចៅធ្វើអីទៅវាដូច្នេះគាត់មើលរហូតតាំងពីកូនរហូតដល់ចៅណាតែគាត់និយាយប្រាប់ ខ្ញុំកណាអីអញ្ចឹងមកជួយគាត់ថាគាត់គ្មានតម្រែអីទេប៉ុន្តែគាត់មានតែកម្លាំងដើម្បីជួយមើលថាខ្ញុំថាល្អហើយជួយមើលវាទៅហើយអាសាបញ្យលទៅឲ្យដូចថាណែនាំទៅគាត់ថាគាត់ខុសពីអាមុនអាងកាលកូនណាដូច្នេះគាត់កែប្រែនៅពេលដល់អាចៅនេះគាត់មើលឃើញកន្លែងខ្លះដែលវាចន្លោះគាត់នឹងបំពេញខ្ញុំថាអានឹងល្អធ្វើទៅហើយបើខ្វះខាតអីមកជួយរកសេវា គេដែលជួយនឹងឲ្យជាផ្ដាល់យោបល់ណាពីព្រោះអីនៅស្រុកនេះអត់ដូចស្រុកយើងទេ អារឿងម៉ែឪហ្នឹងគឺថាគេមានកន្លែង ជួយជួយផ្ដល់ជាគំនិតផ្ដល់ហើយឥឡូវបើខ្ញុំមិនចេះទៅយើងឆាប់តាក់ទងគេណាហោគេសួរគេនាំគេទៅមាត់ជាផ្លូវពីព្រោះអីគេចាយលុយដើម្បីជួល អ្នកធ្វើការដើម្បីបង្រើ របស់ប្រជាជនគេអុយបើយើងអត់មាត់អត់យើងទៅរកគេធ្វើម៉េចគេរកយើងគេដឹងយើងមានរឿងដូច្នេះកុំគិតរឿងខ្មាស់ហើយយើងត្រូវទៅសួរពិភាក្សាឥឡូវកូនខ្ញុំនឹងវាអត់និយាយរកខ្ញុំសោះមិនដឹងណាខ្ញុំដឹងតែវាខឹងខ្ញុំមកវាខ្ញុំមិនដឹងធ្វើម៉េចនិយាយមួយវាដូច្នេះ យើងចិត្តសាក់ទៅជេទៅឬក៏ប្រើទិញស្អីសោកប៉ាន់អីវាកាន់តែមួម៉ៅក្តៅក្រហាយខ្លាំងឡើងហើយវាគំរាមវាថាតែអញ្ចឹងវាឈប់នៅជាមួយវាចោះភ័យមែនតើដល់ភ័យមែនតើរត់មកគេជួយដល់បានយើងត្រូវសួរដើមចំថាឥឡូវរឿងនឹងវាមិនគាត់ចេះចោតសង្ស័យជួនកាលគាត់បាត់របស់អឺអូយរឿងស្មុគស្មាញហ្នឹងវាច្រើនហមអស់ហើយអាហ្នឹងហើយរឿងការទុកចិត្តហ្នឹងយើងចូលដល់រឿងការទុកចិត្តទៀតហើយប្តីអ្នកលេងល្បែង ប្រពន្ធបាត់លុយបាត់អលង្ការចោតអាកូនអាយុ8ដល់បកថាវាលួចគាត់អានោះគ្នាគិតតែពីប្រឹងរៀនអាប្តីនេះវាចាញ់លបែងវាមកលួចយកទ្រព្យសម្បត្តិហ្នឹងយកទៅប្រចាំរួចដល់ពេលនោះអានោះខឹងគិតចងកចុះបើយើង គ្នាអត់ដឹងហើយយើងទៅចោតហើយចោតគ្នាណាចោតគ្នាណាដៃគុណហើយដល់អញ្ចឹងទៅប៉ុន្តែទៅជួយតន់ទៅប៉ុន្តែរួចទៅគាត់ភ័យស្រេចទៅហូរយំអីអញ្ចឹងទៅ បានយើងចាប់ផ្ដើមចូលទៅធ្វើអន្តរាគមណាគេហៅកូននឹងទៅពិភាក្សាទៅធ្វើដូចថាជួយបដូរយោបល់អីថាឲ្យបថយចិត្តអីចឹងហោហែអីចឹងជួបពេទ្យជួបអីចឹងណាបាទព្រោះម្ដាយនឹងវាមានសម្ពាធច្រើនណាស់ សម្ពាធត្រង់ថាខ្វះខាតលុយកាក់ប្តីនឹងនិយាយស្ដាប់មិនបានអីចឹងទៅហើយម្ល៉េះហើយក្នុងគ្រួសារហ្នឹងវាអត់និយាយគ្នាចូលគ្នាកើតទេមួយទៅលិចមួយទៅកើតឆ្វេងស្ដាំចឹងទៅដល់ចឹងទៅវាបែកបាក់គ្នាណាគុនបាទអូខេឥឡូវចំក្រោយនៅសល់2នាទីសូមអ្នកស្រីសរុបសេចក្តីចំក្រោយឬក៏ហៅថាសេចក្តីអនុសាសន៍ឬក៏បញ្ចប់សេចក្តីដោយចំក្រោយ ណាមានតការផ្ដាំផ្ញើថាយើងធ្វើអ្វីយើងថ្លឹងថ្លែងដូចអញ្ជើញអញ្ចឹងយើងកុំឲ្យផ្អៀងកុំឲ្យធ្ងន់ពេកកុំឲ្យស្រាលពេកអារឿងអញ្ចឹងអញ្ចឹងយើងអាច ប៉ាន់ស្មានខ្លួនយើងមើលហើយហើយយើងពិភាក្សាគ្នាកាលណាយើងជួបគ្នាក្រុមម៉ែម៉ែហ្នឹងយើងនិយាយគ្នាយើងរើសវិធី ការនិយាយគ្នាហ្នឹងចុះអញធ្វើមិនទៅយើងចេះសួរគ្នាទៅហើយបើថាអាហ្នឹងមិនយល់ទេយើងទៅរកជំនាញគេដូចខាងសាលាជាពិសេសកន្លែងសាលាគេមានជួយម៉ែឪចឹងហ្មងយើងទៅសួរទៅយើងប្រាប់ principal ទៅថាកូនខ្ញុំមិនចេះមួយខ្ញុំចង់ជួប counselor ខ្ញុំចង់ជួប counselor ហ្នឹងហើយយើងជួបគេចឹងទៅព្រោះសាលាគឺគេបង្កើតអញ្ចឹងឲ្យមានអញ្ចឹងហើយយើងត្រូវចាប់អារម្មណ៍ថាកាលណាបើឃើញ ពួកយើងកុំយកថាអេរវល់ឡាស់អត់មានពេលយើងត្រូវតែរកពេលឲ្យបានអាចឈប់មួយថ្ងៃឈប់កន្លះថ្ងៃអីអញ្ចឹងទៅពីព្រោះគេអត់ដឹងយើងចោលទេយើងត្រូវនិយាយឲ្យស្រួលទៅហើយបើយើងនិយាយអង់គ្លេសអត់បានយើងប្រាប់ counselor ហ្នឹងណាយើងធ្វើការណាត់ជួបពួកគេត្រូវការទឹកចិត្តរបស់យើងណាកាលណាតែយើងហ៊ានសុំហើយរកគេជួយហើយគេអត់មើងភ្នែកទេ ដូច្នេះយើងត្រូវបង្ហាញទឹកចិត្តយើងថាយើងប្រឹងចង់កែប្រែបញ្ហាហ្នឹងណាហើយ counselor ហ្នឹងគេអាចជួយទូរស័ព្ទនិយាយធ្វើណាត់ជួបអីឲ្យយើងគ្រប់បែបអញ្ចឹងអូខេហ្នឹងហើយអរគុណច្រើនអញ្ចឹងសរុបសេចក្តីមកវិញគឺថាកិច្ចពិភាក្សារបស់យើងយើងផ្ដោតអារម្មណ៍ទៅលើមេដាបេដាដែលមានបញ្ហាមិនគួរទុកចិត្ត មិនគួរទុកដោយស្ងប់ស្ងាត់ទេហើយមិនគួរទុកនៅ ក្នុងចិត្តហ្នឹងឲ្យមិនមិនត្រូវថាកប់ទុកចោលទេបើថាយើងត្រូវចេះចែកគ្នាដូចបងមានភាសាហ្មងថាយ៉ាងហោចណាស់ក៏យើងទៅចំណាយពេលវេលា ដើម្បីជួបគាត់ ហើយយើង ប្រើពាក្យយ៉ាងណាយើងប្រើពេលវេលាយ៉ាងណាដើម្បីជាការនិយាយឲ្យសម្របសម្រួល កុំឲ្យមាន ប្រើអំពើហិង្សាប្រើការសម្ដីក៏ខ្មោះក្បោះខ្មោះខ្មោះឬក៏ហៅថាត្រគោះបោះបោកគេបន្តិចអីជាដើមហ្នឹងទៅហ่าដែលគុណហ្នឹងហើយបង្អាប់បន្ទោសបន្ទោសហ្នឹងប្រមាថកាត់ទៀនហ្នឹងគឺថាគ្នាជាមនុស្សវាមានទឹកចិត្តតូចចិត្តណាកុំឲ្យធ្លាក់ទឹកចិត្តហ្នឹងហើយត្រូវហើយ ហើយអានេះមិនមែនមានន័យថាត្រឹមតែស្រុកប្រទេសអូស្ត្រាលីទេថានៅប្រទេសណាក៏ដោយក៏យើងត្រូវចេះអប់រំដូចគ្នាណាយើងចេះអប់រំបែបហ្នឹងទៅធ្វើឲ្យសង្គមគ្រួសារយើងនេះមានសុខដុមរមនាមានសេចក្តីសុខក្នុងគ្រួសារជាពិសេសគឺអនាគតដោយបងមានភាសាបងនេះថាជាធនធានធនធានហ្នឹងក៏ថាកណាធនធានមួយទៀតថាធនធានមាន គុណភាពល្អ អាធនធានមួយទៀតវាជាធនធានដែរប៉ុន្តែធនធានកម្លាំងមានតែចំនួនមានតែចំនួនណាមានតែរូបកាយប៉ុន្តែប្រើអត់កើតប្រើអត់កើតហ្នឹងហើយវាជាធនធានក្បាក់ក្បែកហើយស្រុកហ្នឹងម្ល៉េះហើយវាអត់ចម្រើនលូតលាស់អត់មានភាពរឹងប៉ឹងកើតទេអូខេហ្នឹងអរគុណអញ្ចឹង ណាពេលវេលាក៏សមល្មមតាមពេលវេលាបើសិនជាបងប្អូនណា មាន ការឆ្ងល់អីអញ្ចឹងយើង ឆាប់តាក់ទងទៅហើយគេសិតតែបញ្ជូនពីកន្លែងមួយទៅកន្លែងមួយហើយគ្រាន់ថាធ្វើម៉េចក៏ដោយកុំឲ្យនៅសង្ងំព្រោះសេវាគេមានច្រើនដើម្បីជួយ មកតាក់ទងដៃគុណក៏តបានដែរដៃគុណអាចណែនាំចូលរួមវិភាសាបានកណាអាចឲ្យជាយោបល់ផ្លូវចិត្តបានមួយទៀតពួកយើងយើងស្គាល់គ្នានិយាយភាសាដូចគ្នាម្ល៉េះហើយយើងត្រូវពឹងពាក់គ្នាមិនខ្លាចអន់ទេហើយកុំខ្មាស់រឿង រឿងខ្វះគឺយើងត្រូវតែគិតថា អ្នកណាដូចអ្នកណាហើយបញ្ហាមាន ដូចគ្នាទេគ្រាន់តែតិចច្រើនធំតូចតែប៉ុណ្ណឹងអូខេអរគុណហ្នឹងហើយសូមជូនពរឲ្យអ្នកស្រីមានសុខភាពល្អមានកម្លាំងបលាំងមកមុនមានប្រាជ្ញាឆ្លៀសវៃដើម្បីជួយចែកក្រុមលេខនៅកម្មវិធីរបស់យើងបានដំណើរទៅបានល្អហើយសូមប្រិយមិត្តទាំងអស់ជួបតែនឹងសុខចម្រើននិងពុទ្ធពរទាំងឡាយពួនប្រការ ថ្នាយណាសូមបានសម្រេចដោយសេចក្តីប្រាថ្នាសូមថ្វាយបង្គំលាសូម